ហ្នឹងហើយឥឡូវនេះថ្ងៃនេះប្រធានបទដែលយើងទាំងពីរនាក់ចង់មកជជែកលេងជាមួយនឹងបងប្អូនគឺតាក់ទងនឹងអឺមានអ្វីទេសូហ្វីនឹងសម្ដីពួកអាធម្មត្រូវតអញួរដាក់បាពួកអាធម្មត្រូវយ៉ាអូខេអញ្ចឹងស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិនទេសូហ្វីដើម្បីនឹងយើងមុននឹងឆ្លើយតបចា៎ ចាជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ទាំងអស់គ្នានិងទស្សនិកជន ដែលកំពុងទៅចូលរួម ស្ដាប់ទូរទស្សន៍មនសិការចាអូខេអឺខ្ញុំឃើញវីដេអូមួយដែលក្រុមពួកអាធំត្រូវណាគាត់ចេញមកការទុកមិនសុខចិត្តមាន ការតវ៉ាប្រឆាំងចាខ្ញុំនឹងយកសម្លេងនោះយកមកចាក់ណា ហើយអ្នកណាអើយការចេញនេះហ្នឹងមិនមែនជាពាក់ព័ន្ធនឹងគណៈបកសង្គ្រោះជាតិទេណាតែដោយសារតែពួកយើងជាអ្នកគ្រប់គ្រងសង្គ្រោះជាតិពួកយើងជាអ្នកសកម្មគ្រប់គ្រងសង្គ្រោះជាតិអញ្ចឹងយើងមាន ការមិនពេញចិត្តនឹងសម្ដីពួកអាត្រឹមត្រូវចាអឺបញ្ហាមែនណាអឺ iPad នេះតើអត់កើតឈប់យកនេះមកប្រើសិន ចឹងដើមឆ្នាំដើមឆ្នាំគ្រប់នៅសៀវភៅដោយម៉ៃក្មេកដែរហ្នឹងជំរាបសួរនឹកជំរាបនឹកអ្នកស្រីចាអត់បានបើអត់តាន់បានបើនេះហងឈប់ជំរាបសួរជំរាបបើមើលសិនមើលអូស្វាគមន៍ទៅដល់បងប្អូនសិនអត់តាន់បានបើមើលស្វាគមន៍បងប្អូនចាស្វាគមន៍ស្វាគមន៍ទាំងអស់គ្នា បងប្អូនទាំងប្រុសទាំងស្រីយាយលោកយាយលោកតាបងប្អូនមីងទាំងអស់គ្នា យកមករួមទេសនាសូហ្វីនិងម៉ៃក្មេងណាសូហ្វីនិងធីតាកាភីកាភូពួកខ្ញុំថាវិជេពួកខ្ញុំអញ្ចឹងកាភីកាភូហ្នឹងហើយបាត់អត់បញ្ហាហ្នឹងហើយយេភីយេភូពួកអត់ធ្វើទៅគុំតែខ្វល់មួយពួកទៀតគុណណាស់គេថាអីថាតែទេព្រោះដែរតែហ្នឹងហើយព្រោះដែរព្រោះដែរតែយេភីយេភូអ่า ចាំមើលតែសុកសានត្រានយាយភីភូហ្នឹងសំពងហ្នឹងឯងដើរដើរសំពងបងណាហ្នឹងឯងចាំបើកឃ្លីបមួយដាក់ឃ្លីបរបស់យាយភីយាយភូថ្ងៃមួយខែមួយតែម្ដងបង ចាក់ដូចគ្នាម៉ាក់ក្មេកថ្ងៃកំណើតថ្ងៃមួយ ខែមួយហើយនៅពេលដែលឆ្លងឆ្នាំហ្នឹងក៏ជាថ្ងៃខួបកំណើតរបស់ម៉ាក់ក្មេកដែរសិពៅណាយើងកើតថ្ងៃថ្ងៃខែតែមួយគាត់តែឆ្នាំខុសគ្នាហ្នឹងហើយ ចឹងបានតែគេអត់យើងដូចគ្នាសិស្សពុកដើរមើលអត់លែងចង់ហ៊ាននិយាយឥឡូវកាលពីនៅក្មេងកាលពីនៅក្មេងកាលពីនៅក្មេងអត់ខ្លាចចាស់ទេដល់ពេលចាស់ទៅខ្លាចចាស់ដែរតើហ្នឹងហើយខ្ញុំថ្ងៃមួយខែថ្ងៃមួយខែមួយថ្ងៃខួបកំណត់ខ្ញុំដែរចានឹងសួស្តីសួស្តីបងប្អូនអញ្ជើញចូលមកមហានគរកុលបុត្រចាសួស្តីមហានគរកុលបុត្រឥឡូវខ្ញុំស្វាគមន៍ដល់បងប្អូនតិចសិនមិញអត់បានស្វាគមន៍ទេចាប់បណ្ដើ ចាប់បណ្ដាប្រឡាយសង្គ្រោះជាតិចាប់បណ្ដាប្រឡាយសង្គ្រោះជាតិបើចាប់បណ្ដាប្រឡាយសង្គ្រោះជាតិណាចានិយាយភាសាដូចដងចាយើងអូនចាសួស្ដីបុនថាំបុនថាំចាសួស្ដីសួស្ដីស៊ីណាទេពជាតលឹមចាជំរាបរលឹកអ្នកស្រីចាជំរាបរលឹកចាស៊ីណាទេពចាជំរាបសួរតាមឆ្នាំដល់ business សិពើហើយចាស់ចាស់មួយឆ្នាំទៀតដែរចាចឹងវាស្នាចា អូខេសួស្តីបងប្អូនចាថ្ងៃនេះគឺស្រីស្រីលក្ខចាសួស្តីស្រីស្រីលក្ខចាសួស្តីបងប្អូន ចាថ្ងៃនេះខ្ញុំខ្ញុំបានឃើញសម្លេងមួយដែលខាងសារព័ត៌មានដើមអំពិលគេយកទៅចាក់ផ្សាយណាចាក់ផ្សាយគេនិយាយអំពីរឿងកញ្ចប់ថវិកាដែលក្រុមពួកអាធំត្រូវយកចេញមកនិយាយនេះ ខ្ញុំអត់យល់ថាពួកនោះគេចង់បានអីទេដែលគេចេញមកមានការថា បង្ហាញអំពីការតវ៉ាប្រឆាំងអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំចាក់សម្លេងឲ្យបងប្អូនស្ដាប់សិនហើយយើងចូលរួមបច្ចេកមតិទាំងអស់គ្នាចាក់វ៉ាន់បាត់ដំបងចាសួស្ដីវ៉ាន់បាត់ដំបងទ្រីតិនចាសួស្ដីវរីសុកចាសួស្ដីសុខសប្បាយទេវរីវរីសុខអូយសុខសប្បាយទេអូនណែសុខសប្បាយទេការជួបគ្នាអីហ្នឹងមិនដឹងទេចាសួស្ដីសួស្ដីបងប្អូនចាឥឡូវចឹងមកចឹងយើងយើងមកចូលរួមឆ្លើយតបបងប្អូនគ្នា សេងសេងឡុងហាក់ចាសួស្ដីជម្រាបសួរជម្រាបសួរ ចាអាតាប់អាតុញសួស្ដីចាសួស្ដីអាតាប់អាតុញចាឥឡូវនេះនេះឥឡូវខ្ញុំកំពុងយកសម្លេងមកអាតាប់អាតុញមុតចន្ទថាឥឡូវយើងទៅយើងស្ដាប់សម្លេងទាំងអស់គ្នាហើយយើងចូលរួមដើម្បីប្រាប់ទៅមុតចន្ទថាវិញណាដើម្បីឲ្យជូនជូនកាខ្ញុំមិនដឹងថាមុតចន្ទថានឹងគាត់ដឹងឬមិនដឹងគាត់ចូលនិយាយគាត់ចូលមកនិយាយនឹងដើម្បីតែបំពេញបំណងមេរបស់គាត់ណាអឺឬក៏ឲ្យតែបានលឺសម្លេងដែរ ណាបើបើសិនជាគាត់យល់អំពីដែនសមត្ថកិច្ចឬគោលការណ៍ណាដល់រឿងរឿងកញ្ចប់ថវិកានោះប្រហែលជាគាត់មិនចេញមកនិយាយអញ្ចឹងណាអញ្ចឹងយើងស្ដាប់សម្ដីគាត់សិនណាហ្នឹងហើយដែលគាត់កំពុងចាំតិចចាំតិចចាំចាំតិចហ្នឹងហើយអ่าឥឡូវក្នុងនាមយើងជាអ្នកគ្រប់គ្រងសង្គ្រោះជាតិក្នុងនាមយើងជាអ្នកអឺហ្នឹងហើយដែលដែលយើងខំប្រហែលឆ្នាំនេះគឺយើងដឹងរឿងវែងខ្លីរាក់ជ្រៅក្នុងគណៈបាស អញ្ចឹងទេយើងស្ដាប់សម្ដីអតបអតញ្ញអត្រឹមត្រូវហ្នឹងគឺសូមឲ្យបងប្អូនជួយ share ទាំងអស់គ្នាហើយជួយបញ្ចេញមតិទាំងអស់គ្នាឲ្យបានខុសផលទៅណាដកកបិតដកបើសំពងក្បាលវាដកស្គរវាក្តោអញ្ចឹងទៅដើម្បីឲ្យវារៀងហើយក្រោយឡើងឲ្យនិយាយໄວចេះគិតហ្នឹងហើយណាយើងបញ្ចេញមតិទាំងអស់គ្នាទៅពីព្រោះឯជាគណៈបកគឺជាគណៈបករបស់យើងបងប្អូនគ្នាយើងគ្រប់គ្រងមិនមែនជាគណៈបករបស់លោកកឹមសុខាមិនមែនជាគណៈបករបស់លោកសាន់ម៉ាស៊ីគឺជាគណៈបករបស់យើងទាំងអស់គ្នា ហើយអញ្ចឹងហើយបើសិនជាវាមានគំនិតអ្វីមួយដែលចង់បំបែកគណៈបកយើងហ្នឹងចង់ផាត់មេដឹកនាំសម្រួលជាតិអ្នកណាមួយចោលគឺយើងអត់ត្រូវគឺគឺយើងអត់ត្រូវការមនុស្សរបៀបហ្នឹងឯងចាអញ្ចឹងយើងចូលរួមទាំងអស់គ្នាទៅបងប្អូនអូខេឥឡូវអញ្ចឹងអញ្ចឹងយើងចូលរួមទាំងអស់គ្នាណាបងប្អូនឲ្យយើងពិចារណាទាំងអស់គ្នាជាជាចាជម្រាបសួរចាលោកម៉ាម៉ាបងប្អូនមកក្រោយខ្ញុំត្រូវការនាយករដ្ឋមន្ត្រីថ្មីចាសួស្ដីសួស្ដី នេះគឺជាសម្លេងដែលខាងដើម7យកផ្សាយលោកសំស៊ីលោកញឹមសវណ្ណមនុស្សចំណិតរបស់លោកកឹមសុខាបានបង្ហើបឲ្យដឹងថាលោកសំស៊ីលោកញឹមសវណ្ណនិងលោកគីវណ្ណរាអាចនឹងប្រឈមទៅនឹងបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងប្រាក់ចំនួន2លានដុល្លារសហរដ្ឋអាមេរិកលោកមកចន្ទថាមនុស្ស សុខាជាថ្មីម្ដងទៀតបានបន្តហែកគេលោកសនដាស៊ីនិងកូនចៅពីរនាក់ទៀតគឺលោកយឹមសវណ្ណនិងលោកគីវ៉ាន់តារាថាបានជាប់ពាក់ព័ន្ធលុយចិត្ត2លានដុល្លារករណីនេះអាចនឹងត្រូវប្រឈមបណ្ដឹង ផ្នែកព្រហ្មទណ្ឌ ថាវិការចិត្ត2លានដុល្លារដែលលោកមុតចន្ទានិយាយដល់នោះគឺមូលនិធិគម្រោងទូរទស្សន៍ព្រះអាទិត្យចិត្ត1លានដុល្លារលុយគម្រោងមាតុភូមិនិវត្តលើកទី1នាថ្ងៃទី9វិច្ឆិកា2019និងគម្រោងមាតុភូមិនិវត្តលើកទី2នៅថ្ងៃទី4ឧសភាឆ្នាំ2021ជាង50,000ដុល្លារនិងលុយលក់បាននាឡិកាដៃកាសូជាង20,000ដុល្លារព្រមទាំងលុយអតីតគណៈបកសង្គ្រោះជាតិរាប់សែនដុល្លារនេះបើតាម Facebook លោកមុតចន្ទានៅថ្ងៃទី13ធ្នូនេះ ដោយសារការកាំពែងលុយនេះលោកមុនចន្ទាបានហៅលោកសំរងស៊ីថាជាមេដឹកនាំនយោបាយទុច្ចរិតនិងពុករលួយដែលគ្រប់កិតគ្នាកេងប្រវ័ញ្ចលុយជនដែលកំពុងជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលុយទាំងនេះរួមមានលោកសំរងស៊ីលោកជឹមសវណ្ណនិងលោកគីវណ្ដារាលោកថាលោកចង់ខ្លួនជាមនុស្សស្អាតស្អំដល់មានដៃចង្អត់ដាក់អានឹងអាណានៃហ្មងអូខេទុច្ចរិតឥឡូវនេះអឺ លោកមុតចន្ទថាបងប្អូនដឹងហើយមុតចន្ទថាមិនមែនពីអតីតណាអតីតអតីតជាសកជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិអិសរាជនរបស់គណៈបកសង្គ្រោះជាតិប៉ុន្តែគាត់លែងជាមនុស្សរបស់សង្គ្រោះជាតិទៀតហើយឥឡូវនេះគេចង់ស្រាវជ្រាវតាក់ទងនឹងកញ្ចប់ថវិការបស់គណៈបកសង្គ្រោះជាតិណា7 2លានដុល្លារ ហើយលុយនោះយើងឃើញលឺសូអំបញ្ញមិញហើយបងប្អូនណាលឺសូគាត់រៀបរាប់តកតនឹងលុយទូទួព្រះអាទិត្យដែលបានមកពីការបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទី2លុយលក់បាននាឡិកាដៃរបស់លោកប្រធានស្ដីទីសំរងស៊ីទី3នឹងលុយដែលជាលុយរបស់សប្បុរសជនដែលជាកញ្ចប់ថវិការបស់ទូទួព្រះអាទិត្យឥឡូវហ្នឹងគាត់ដាក់ប្តឹងគាត់ដាក់ប្តឹងទៅតុលាការក្រុងភ្នំពេញ អញ្ចឹងយើងចូលរួមមតិទាំងអស់គ្នា ចាក់ខ្មាំងពលចាសួស្ដីយើងចូលរួមទាំងអស់គ្នា ក្នុងនាមយើង ជាអ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិតើវិជាដែនសមត្ថកិច្ចដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលរបស់ក្រុងភ្នំពេញនេះថាហេតុអីបានជាមុតចន្ទថាចេញមកស្រែកនៅក្នុងឱកាសនេះយើងដាក់ចម្ងល់ទាំងអស់គ្នាហេតុអីមូលហេតុអ្វី ថ្ងៃនេះយើងចេញមកនិយាយថាមូលហេតុអីបានជា មុតចន្ទាចេញមកស្រែកនៅពេលនេះយើងនិយាយអំពីគោបំណង បើយើងនិយាយអំពីអំពើពុករលួយនិយាយពីរឿងលុយអូងាប់ហើយរបបក្រុងភ្នំមានមានមានទាំងកថាមានទាំងកថាមានទាំងកថាសុំកាត់តិចគាត់ចង់ជម្រាបថាអញ្ចេះលុយរបស់គណៈបក លុយនីតិការលុយមេតិភពនិវត្តលុយអ្វីក៏ដោយវាអត់មានពាក់ព័ន្ធនឹងរដ្ឋាភិបាលហ៊ុនសែនគឺជាលុយរបស់គណៈបករបស់គេណាមិនមែនជាលុយពុករលួយមិនមែនជាលុយស្អីណាគឺជាលុយរបស់គណៈបកអញ្ចឹងគេយកទៅធ្វើអីជារឿងរបស់គណៈបកអាចោថោកទៀតនឹងវាមានសិទ្ធិប្តឹងទេវាមានប៉ះពាល់ដល់សន្តានក្បាលណារាយទៀតទេចោះហេតុអីបានចេញមកប្តឹងមកធ្វើរញ៉េរញ៉ៃក្នុងរយៈពេលហ្នឹងបងប្អូនជួយប្តឹងអតិ យើងដឹងពីគោលដៅរបស់វាយើងដឹងពីគោលគំនិតរបស់វាប៉ុន្តែมันខ្វល់ថាគំនិតវាយ៉ាងណាគំនិតវាគឺគំនិតទុច្ចរិតដើម្បីមកដាក់កំហុសគណៈបកសង្គ្រោះជាតិបាក់កំហុសនឹងលោកធានសំរងស៊ីណានឹងនយោបាយទុច្ចរិតរបស់វានឹងឯងគឺវាប្រើគ្រប់ល្បិចទាំងអស់ធ្វើយ៉ាងម៉េចក៏ដោយឲ្យតែលោកធាននឹងមានកំហុសដឹងរឿងលុយតិចរឿងនេះរឿងអញ្ចឹងទេចាំប្រាប់ថាលុយរបស់គណៈបកវាអត់មានពាក់ព័ន្ធនឹងសន្តានអថោកទៀតក្បាច់កញ្ចេះយួនចុយម្លាយនឹងទេ ណាសូមទោសគេមកខ្ញុំជេរទេតែខ្ញុំត្រង់វាបានខ្ញុំតែឲ្យតែស្ដាប់អាសម្ដីបើភ្លើការពិតបោកកុហកគេនេះគឺថាខ្ញុំក្តៅក្រហាយខ្ញុំត្រង់បាននេះមែនតាខ្ញុំខឹងណាអញ្ចឹងទេខ្ញុំអ្នកទទួលខុសត្រូវសម្ដីរបស់ខ្ញុំខ្ញុំទទួលខុសត្រូវហ៊ានស៊ីហ៊ានសងព្រោះមានបានប្រាក់ខែពីណាមកហើយចាអឺក្នុងនាមខ្ញុំជាអ្នកគ្រប់ត្រមកពីអត់មានរឿងអីបានចោតមកពីមកលើមនុស្សល្អចាត្រឹមត្រូវត្រឹមត្រូវខ្មែរអង្គរចា តកតងថាវិការមេត្តភូមិនិវត្តថាវិការទូទួលព្រះអាទិត្យថាវិការអឺបាននីលការដៃលោកធានស្រីទីសំរងស៊ីថាវិការទាំង3នេះណា ជាថាវិការដែលបានមកពីអឺទឹកចិត្តរបស់បងប្អូនសពប្រជាជន ដែលត្រទ្រងគណៈបកសង្គ្រោះជាតិដែលចង់ជួយគណៈបកសង្គ្រោះជាតិដែលមានគឺការជឿជាក់ទៅលើថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិ វាអត់មែនមិនមែនវាជាដែនសមត្ថកិច្ចរបស់តឡាការក្រុងភ្នំពេញទេហើយហេតុផលហេតុផលដែលហ៊ុនដែលដែលមុតចន្ទាចេញមកស្រែកពេលហ្នឹងហើយបងប្អូនដឹងហើយណាពូមុតចន្ទាកំពុង មានចេតនាដើម្បីទម្លាក់ប្រជាប្រិយភាពរបស់លោកប្រធានស្ដីទីសំរងស៊ីដើម្បីវាយប្រហារអានេះវាជាគោលដៅរបស់គេ ហេតុអីកងអើក៏មុតចន្ទថាចិនមួយស្រីទីនឹងមូលហេតុអីដោយសុំម៉ែក្មេងសុំសុំសុំកាត់តិចនេះគាត់ថាអាមុតចន្ទថាវាគ្មានតម្លៃយើងយល់ថាអាថោកទៀតនឹងអត់តម្លៃទេប៉ុន្តែគឺជាល្បិចរបស់វាណាឲ្យតែអាពួកនេះនិយាយពួកពួករដ្ឋាភិបាលហ៊ុនសែនគឺយកទៅផ្សព្វយកទៅផ្សាយណាដើម្បីតែទម្លាក់ប្រជាប្រិយភាពលោកសានអង្ស៊ីហ្នឹងឯងណាអាថោកទៀតនឹងវាគ្មានតម្លៃទេសន្តិក្បាលស្បែកជើងវាអត់មានតម្លៃមែន ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភដោយសារតែអារឿងអត់ពិតហ្នឹងវាយកទៅផ្សព្វផ្សាយក្នុងទូរទស្សន៍របស់គេអាទូរទស្សន៍អីគេដើម7ឯងមិនក្មេងឯងដើម7ចាពួកគេត្រូវការព័ត៌មានឲ្យតែព័ត៌មានណាដែលវាយប្រហារសង្គ្រោះជាតិគឺដើម7ទៅផ្សាយហើយហើយចនិច្ចការយើងឃើញថាមុតចន្ទាចេញមកវាយប្រហារលោកប្រធាន ស្រីទីសំរងស៊ីណាហេតុអីបានជាអ្នកដែលនៅអ្នកដែលថាជាសកម្មជនអ្នកដែលថាស្រឡាញ់ណាស្រឡាញ់ ស្រឡាញ់គ្រប់ត្រលោកប្រធានកម្មសខា ដែលថាសប្តាហ៍យើងហៅថាអ្នកនិយមកម្មសខាហ្នឹងតែសម្រាប់ពួកខ្ញុំខ្ញុំអត់មានការបែងចែកពណ៌ឯងគណៈបក្សគ្រូជាតិសំរងស៊ីសំរងស៊ីកម្មសខា គឺជាមនុស្សតែមួយខ្ញុំគ្រប់ត្រលោកទាំងពីរលោកទាំងពីរគឺជាស្ថាបនិករបស់គណៈបក្សគ្រូជាតិប៉ុន្តែចំពោះមុតចន្ទថាមិនមែនជាមនុស្សរបស់ មិនមែនជាសកម្មជនរបស់គណៈបក្សគ្រូជាតិទេមិនមែនជាអិសរាជនណា របស់សង្គ្រោះជាតិទៀតទេគេគឺជាមនុស្សរបស់ហ៊ុនសែនពេលចឹងគេប្រើគ្រប់វិធីដើម្បីមកវាយប្រហារគេគេគេរំលាយសង្គ្រោះជាតិហើយតែវាមិនអស់ចិត្តយករឿងដែលមិនយករឿងដែលអភិយោយកមកនិយាយទៅតាក់ទងរឿងថាវិការវាមិនមែនជាដែនសមត្ថកិច្ចរបស់អឺស្អីត្រូវគណៈបពាជាជនយកយកមកសើរឿងនិយាយទេ អានេះវាជារឿងរបស់គណៈបកតើតាមមកចិត្តថាដឹងអីមកចិត្តថាអត់មាននៅក្នុងគណៈបកសង្គ្រោះជាតិទៀតទេបើចឹងមកចិត្តថាអត់ដឹងអត់ដឹងអ្វីទាំងអស់ដែលជារឿងរបស់សង្គ្រោះជាតិជាពិសេសគឺរឿងកញ្ចប់ថវិកាហ្នឹងមកចិត្តថាអត់ដឹងទេតែគោលដៅគេគឺគេចង់បំផ្លាញសង្គ្រោះជាតិគេប្រើគ្រប់វិធី គេរំលាយកម្មបសុខជាតិហើយគេវាមិនដឹងថាលុយគេវាមិនដឹងថាលុយគេនឹងຕົកនៅកន្លែងណាឯកន្លែងណាមានសវត្ថភាពលុយគេនឹងលុយនាការគេចំណាយទៅតាណាតាណាវាអត់ដឹងណាអនុរហ្នឹងវាមិនដឹងវាចិត្តស្រែកបាក់បាក់បាក់បាក់ទៅបែរដូចចាក់សុស្ដីសុស្ដីសេរីពលចាក់សុស្ដីសុស្ដីសាសៀមអឺចាំខ្ញុំ ក៏សួរតែតាប់កាញ់ក៏សួរថាមុតចន្ទានឹងបានចូលលុយដែរតអត់វាមិនបានចូលលុយអីទេត្រឹមត្រូវតែវាជារឿងផ្ទៃក្នុងរបស់គណៈបកសង្គ្រោះជាតិចាប៉ុន្តែវាមានចេតនាវាមានចេតនាបំផ្លាញសូហ្វីចង់និយាយអត់ទេខ្ញុំមិននិយាយចង់និយាយថាបើសិនជាវាដាក់ប៉ុណ្ណឹងក៏រដ្ឋាភិបាលក៏រដ្ឋាភិបាលចោលនឹងអត់អាចធ្វើអ្វីបានដែរពីព្រោះវាអត់មានពាក់ព័ន្ធនឹងរដ្ឋាភិបាល វាមាន performance សូហ្វីតាមពិតវាវាវាអត់មាននៅក្នុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលរបស់ក្រុងភ្នំពេញទេប៉ុន្តែវានឹងធ្វើវាប្រើគ្រប់វិធីវាធ្វើមិនដើម្បីបំផ្លាញសម្លាប់ នៅប្រជាប្រិយភាពរបស់លោកប្រធានស្ដីទីសំរងស៊ីវានឹងធ្វើព្រោះវាជាផែនការរបស់វាចូលវាធ្វើទៅវាក៏ធ្វើយើងក៏សំពងវាទៅមានមានតក់ខ້ອຍឯងសំពងក្បាលឯងទៅប៉ុណ្្នឹងឯង ចាបើសិនជាតាក់ទងនឹងរឿងថាវិការទទួលព្រះអាទិត្យតែទទួលព្រះអាទិត្យថាវិការលុយនីលកាដៃលោកធានស្ដីទីសាមរស៊ីលុយតើវាដឹងថាលុយហ្នឹង នៅ ពេលដែលគេលក់បានហើយគេយកទៅណា គេធ្វើអីមុតចន្ទថាដឹងហ៎អត់ដឹងទេ ហើយវាចេញមកនិយាយអញ្ចឹងតាំងពីអាលុយស្អីគេតាំងពីអាលុយ9វិជ្ជការប្រមូលបានលុយតាំងពី9វិជ្ជការបាទថោកទៀតនេះថោកចុយតម្រៃអាកើតចេញក្រិតឆ្កែមកហ្នឹងនេះណាអានោះវាជាណាណាហើយវាដឹងអីហ៎វាជារឿងរបស់គណៈបកវិជ្ជាក្រុមឆែបវាជារឿងរបស់គណៈបកសង្គ្រោះជាតិ9វិជ្ជការនិយាយពីវ័យប្រហែលគេអស់ហើយ ចាប់ប្របីប្រហាគេអស់ហើយឥឡូវមកយករឿងលុយ9វិជ្ជការណាមកនិយាយវាអត់មានលេខអីនឹងយកមកនិយាយវាយករឿងចឹងមកនិយាយវាអត់មានរឿងអីដែលត្រូវយកមកនិយាយអាយើងយល់ថាវាអត់មានរឿងត្រូវសំពងក្បាលវាយើងថាវាអត់មានរឿងទៅដាក់សំពងក្បាលវាកុំឲ្យរៀងឲ្យចូលទៅចេះតែរករឿងគេពេកហ្នឹងហើយចេះតែចោលប្រកាន់ចេះតែរករឿងគេអាវាមិននៅក្នុងគណៈបករបស់គេផងធីរីធីរីនួនយ៉ាងម៉េចចាយ៉ាសិនជាអាស្អីគេអា ស្ថាប័នប្រឆាំងអំពើពុករលួយនឹងមានពេលទំនេរស្រាវជ្រាវស្រាវជ្រាវរកឲ្យឃើញតកតងនឹងលុយលក់ខ្សាច់នេះមានបងប្អូនយើងកសិតសេណាហ្នឹងហើយពេកខ្សាច់រឿងរបស់លុយដុល្លារនោះសុំទោសម៉េចពេកអាលុយរបស់គណៈបកអាវាមានលុយពុករលួយឬក៏ទៅបោកពលរដ្ឋខ្មែរឬក៏យកលុយថវិកាជាតិក្បត់ជាតិយកមកដើម្បីគណៈបកអត់ទេអត់មានច្បាច់ស្រាវជ្រាវប្រទេសសំងទៅប្រាំទេអ្វីដែលសំខាន់អាហ៊ុនសែនទៅខ្ចីលុយគេរាប់កោតគេមកពុករលួយហ៎ ណាចុះឈ្មោះខ្មែរតែខ្ចីគេរាប់កោតទៅប្រទេសខ្មែរប្រប៉ិនបាត់ដៃ6 6ទៅ10លាននេះអាការឯកវត្តដូចដើរស្រាក់លុយអស់ឡើយមិនចេះតិចណាបើនៅប្រទេសគេវិញលុយអស់រាប់កោតមិនចេះពលឺ6ទៅ10លាននេះសង់ផ្លូវអាកាសណាទៅដល់ឋានប្រច័នណាណាមិនដូចនេះសូហ្វីនេះជាយុទ្ធសាស្ត្រគេទេណាវាជាយុទ្ធសាស្ត្រដែលមេរបស់គេត្រូវតែប្រើមុតចន្ទាឲ្យមកបង្កើតនៅឲ្យញើថា សេណារីយ៉ូថ្មីឡើងអញ្ចឹង គេប្រើគ្រប់វិធីដើម្បីបំផ្លិចបំផ្លាញពួកអីហ៊ុនសែនគាត់ហ៊ុនសែនគាត់បានប្រកាសហើយណាគាត់បានរំលាយសង្គ្រោះជាតិគាត់ថាសង្គ្រោះជាតិស្លាប់ហើយក៏ប៉ុន្តែគាត់នៅតែប្រើកញ្ចេះអើញប្រើឆ្កែរបស់គាត់ឲ្យតាមណាវាយប្រហារតាមលៀបពណ៌ប្រើភាសាសពបែបយ៉ាងគាត់ប្រើគ្រប់រូបភាពបានន័យថាហ៊ុនសែនគាត់មិនអាចសម្លាប់គាត់មិនអាចបំបែកសង្គ្រោះជាតិបាន បើសិនជាគាត់អាចរំលាយសង្គ្រោះជាតិបាននឹងគាត់ឲ្យសង្គ្រោះជាតិចូលបាត់ទៅហើយដូចជាគាត់ឲ្យរ៉ាន់គាត់ឲ្យហ៊ុនសិបិចចូលអញ្ចឹងយើងយល់ទាំងអស់គឺជាយុទ្ធសាស្ត្ររបស់វាវាកំតិចគណៈបកប្រឆាំងវារោរឿងឧស្សាហ៍ស៊ីយើងយល់ទាំងអស់អាល្បិចទាំងអស់ហ្នឹងប៉ុន្តែយើងចង់កំពងក្បាលពួកចោមរាយហ្នឹងតែម្ដងអត់ចាំបាច់បកស្រាយច្រើនទេក្តៅមែនតាវាហួសអីពេកហ្នឹងហើយដែលយើងគ្រប់គ្នាទាំងអស់ទាំងពលរដ្ឋទាំងក្នុងប្រទេសទាំងក្រៅប្រទេសខំប្រឹងរក្សាគណៈបកខំប្រឹងអត់ធ្មត់ មានតែអពុអាចោប្រែអ្នកនយោបាយជួយតម្រាយវាមករករឿងអត់ស្បត់ឈរមកមកមិនជួយជ្រុំមិនជួយជ្រែងយកជើងរៀតទឹកហ្នឹងហើយបើសិនជាយើងអត់ខំអង្គុយចាំតែឈ្នះយើងអត់ក្តៅក្រហាយទេហែងចង់និយាយបំភ្លៃការពិតបោកប្រាស់គេយ៉ាងម៉េចអត់ក្តៅក្រហាយទេប៉ុន្តែយើងខំលះបង់ទាំងអស់គ្នាគិតមើលទាំងបងប្អូននៅក្នុងប្រទេសគេតាមចាក់តាមចង់តាមសម្រាប់ធ្វើបាបសត្វតែទាំងទាំងអស់ហើយការអត់ធ្មត់របស់គាត់យ៉ាងម៉េចក៏ដោយយ៉ាងម៉េចដល់សឹងដល់ទីបញ្ចប់រាល់ថ្ងៃហ្នឹងហើយដោយសារតែណាគេដោយសារតែពួកអថោកទៀតរបស់ហ្នឹង ណាដាក់អាមុតចន្ទថាអាអាអាហ៊ុនកសលអាស្អីអន្ទះបាញ់ត្រូវគ្របហោងចំកណ្ដាលថ្ងាសអស់ហ្នឹងយ៉ាខ្ញុំនិយាយតាមទៅខ្ញុំបាក់ទឹកចិត្តខ្ញុំខ្ញុំមិនយកខ្ញុំលេងចង់ហ្នឹងតែដល់សារពួកអចុយប្រៃអស់ហ្នឹងវាអត់មានគិតអីណាវាគិតតែបំបែកខ្មែរបកើតគណៈបកបំបែកខ្មែរបកើតគណៈបកបំបែកខ្មែរបំបែកចុយតម្រៃវាបំបែកហ្នឹងឯងហើយនយោបាយរបៀបហ្នឹងពេលណាឈ្នះយួនយើងអត់អាចឈ្នះគេបានទេ ពួកវាវាល្បិចរបស់វាបំបែកបំបែកដើម្បីគ្រប់គ្រង ហើយមើល40ឆ្នាំឃើញតែបកកើតគណៈបកឃើញតែ8បកកើត8បកកើត8ហើយពេលនេះបានគណៈបកយើងរឹងមាំប្រហែលទៅរំដោះជាតិហ៎ខ្ញុំក្តៅនិយាយតាមត្រង់ខ្ញុំមែនតាឥឡូវនឹងឥឡូវម៉ែក្មេចង់ឲ្យសូហ្វីស្ដាប់អាសំឡេងនោះឲ្យចប់មួយសារសិនហើយចាំយើងចាក់ស្ដាប់នេះពួកអីជួនកាលយើងអត់អត់នេះតែបាត់អស់ហើយយើងនិយាយនេះ លើកទី1នាថ្ងៃទី9វិច្ឆិកា2019និងគម្រោងមាតុភូមិនិវត្តន៍លើកទី2នាថ្ងៃទី4ឧសភាឆ្នាំ2021ជាង50ម៉ឺនដុល្លារនិងលុយលក់បាននាឡិកាដៃកាសូជាង20ម៉ឺនដុល្លារព្រមទាំងលុយអតីតគណៈបកសង្គ្រោះជាតិរាប់សែនដុល្លារនេះបើតាម Facebook លោកមុតចន្ទានៅថ្ងៃទី13ធ្នូនេះដោយសារការកំកេងលុយនេះលោកមុនចន្ទាបានហៅលោកសំរងស៊ីថាជាមេដឹកនាំនយោបាយទុច្ចរិត និងពុករលួយ ដែលគប់គិតគ្នាកេងប្រវ័ញ្ចលុយ ជនដែលកំពុងជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលុយទាំងនេះរួមមានលោកសំរាស៊ីលោកយឹមសវណ្ណនិងលោកគីវណ្ដារាលោកថាកំតាំងខ្លួនជាមនុស្សស្អាតស្អំប្រាមរៀមដៃចង្អល់ចោតដាក់គេថាជនពុករលួយតាមពុតខ្លួនឯងនិងគូកនកំពុងជាប់បទសង្ស័យយ៉ាងធ្ងន់ធ្ងរពីអំពើទុច្ចរិតនិងពុករលួយដោយកេងប្រវ័ញ្ចលួចលុយរាប់លានដុល្លារ លោកឲ្យដឹងទៀតថាជនជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលួចលុយខាងលើត្រូវតែបង្វែរលុយមកវិញឬត្រូវប្រឈមនឹងមិនដឹងព្រមតាន់រួមទាំងបកនយោបាយដែលខ្លួនគ្រប់គ្រងទាំងនយោបាយនិងទាំងហេរ៉ាញ់វត្ថុសូមបញ្ជាក់ថាលោកមុតចន្ទាជារឿយៗតែងតែលើកឡើងពីលោកសំរងស៊ីនិងកូនចៅថាបានកេងចុះហេតុអីបានជាមុតចន្ទានឹងវាតាមខំគណៈបកសង្គ្រោះជាតិជាពិសេសគឺលោកប្រធានស្ដីទីសំរងស៊ីមកពីមុតចន្ទានឹងគឺជាជនដែលក្បត់បាក់ ណាគឺជាគឺជាមនុស្សដែលហ៊ុនសែនឲ្យចូលមកបង្កប់នៅក្នុងគណៈបកសង្គ្រោះជាតិដើម្បីគឺថាប្រើគ្រប់វិធីដើម្បីរំលាយណាវាយប្រហារបំបីធ្វើម៉េចឲ្យក្នុងការបំបីគណៈបកសង្គ្រោះជាតិអញ្ចឹងហើយមុតចន្ទាគឺជាត្រង់គឺហាហឹម តាំងទ្រូងទ្រូងណាតាដាក់តែខ្ញុំតែទទួលខុសត្រូវនឹងសម្ដីរបស់ខ្ញុំខ្វល់ហ្នឹងហើយយ៉ាអូខេទួលទទួលសន្យាឲ្យកុំខ្ញុំអត់ទេខ្ញុំជើងក្រោមទេខ្ញុំអត់មានចង់បាន អី ណាទៅធ្វើស្អីទេខ្ញុំចង់បានអីទេប៉ុន្តែចង់ឲ្យគេបន្ទោសហ្នឹងហើយហើយតែថាបានការផ្លាស់ប្ដូរនៅស្រុកខ្មែរហើយ ហ្នឹងហើយបងប្អូននៅដោយសុខសប្បាយយើងចេះមកអាស្រួលគឺយើងទទួលខុសត្រូវខ្លួនឯងហើយអត់មានពាក់ព័ន្ធនឹងមេដឹកនាំគណៈបកឬអត់មានគឺយើងទទួលខុសត្រូវពីព្រោះពីព្រោះយើងទទួលខុសត្រូវនឹងគណៈបកដែរព្រោះយើងគ្រប់គ្រងគណៈបកហ្នឹងណាអញ្ចឹងគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលយើងចេះមកការពារមនុស្សល្អរឿងអីទុកពួកអាចោថោកទៀតមកបំភ្លេចការពិតកោវល់វិញហ្នឹងអារឿងដែលត្រូវគិតមិនត្រូវគិតអារឿងមិនត្រូវគិតមកធ្វើឯណាគិតគិតគូសបើណាអ្នកអារដ្ឋាភិបាលហ៊ុនសែនពុករលួយតាំងពីលើដល់ក្រោម វាអត់មានវាអត់មានទៅទៅគិតគូរយកអាអារឿងដែលមិនត្រូវគិតគូរអាលុយគណៈបកមកគេមកបង្កើតជាបញ្ហាដាក់ប្រដឹងផ្ទះបាញ់ត្រូវគ្រាប់ផ្លោម៉ែអីអាចោមរ៉ាយនេះវិញយ៉ាមុតចន្ទាគឺជាជនថោកទៀតណាមុតចន្ទាសួនសួននេះសួនសេសួននេះសួនសួនស្អីគេមុតចន្ទាមុតចន្ទាអាហ៊ុនកសលហ៊ុនអាស្អីណាស់ហើយបានបានហើយស៊ី ណាវាគឺជាមនុស្សមកពីណាទេប៉ុន្តែវាមកប្រកាសថាខ្លួនវានឹងគឺជាសកម្មជនរបស់គណៈគណៈបកសង្គ្រោះជាតិប៉ុន្តែវាមិនមានគុកមកពីណាទេថាអាប្រឹងប្រហែលក្បាលមិញណាជារឿយរឿយដែលជារឿយរឿយយករឿងគណៈបកសង្គ្រោះទៅទៅទៅបង្កើតជាបញ្ហាជារឿយរឿយអាព័ត៌មានគេនិយាយមិញណាយ៉ាស្ដាប់សារឡើងវិញមិនជឿយ៉ាវាតែងតែយករឿងដល់នឹងអត់មានរឿងអីថ្មីនឹងរឿងផ្លែពីនឹងឯង ណាអត់មានរឿងអីប្លែកពីនឹងទេដែលវាយកមកនិយាយយកមកវាយប្រហារថ្នាក់ដឹកនាំសង្គ្រោះជាតិវាយកតែរឿងហ្នឹងវាវាជារឿងរបស់ផ្ទៃក្នុងរបស់គណៈបកសង្គ្រោះជាតិឥឡូវវាហ៊ានវាហ៊ានយករឿងឯងកញ្ចប់ថាវិការរបស់គណៈបកប្រជាជនយកមកនិយាយឯងឥឡូវវាហ៊ានយកមកនិយាយឯងពួកវាក៏ជាមនុស្សរបស់គណៈបកប្រជាជនដែរវាហ៊ានយករឿងណាវាហ៊ានយករឿងកញ្ចប់ថាវិការរបស់គណៈបកប្រជាជនមកនិយាយវិភាគបកស្រាយ ដើម្បីឲ្យមហាជននៅស្ដាប់ហ៎អត់ទេវាវាយប្រហារតែគណៈបកសង្គ្រោះជាតិដោយសារអីដោយសារវា គឺជាមនុស្សរបស់ហ៊ុនសែនដែលគេបញ្ជូនឲ្យមកនៅ ក្នុងគណៈបកសង្គ្រោះជាតិដើម្បីយកការដើម្បីបំបីដើម្បីធូចញួរញងប្រើគ្រប់វិធីណាបែកការនៅហេតុដល់ពេលចឹងទៅជានិច្ចការយើងឃើញវាចេញមកនិយាយ អ្នកសង្គ្រោះជាតិបញ្ហាចេវៃបហាមេដឹកនាំសង្គ្រោះជាតិដូចជាលោកគីសវណ្ណរាលោកយឹមសវណ្ណនិងមេដឹកនាំដទៃទៀតជាពិសេសគឺលោកប្រធានស្ដីទីសំរងស៊ីមុតចន្ទថាខ្ញុំទ្រាំណាខ្ញុំទ្រាំបំផុតការដែលខ្ញុំទ្រាំនេះណាព្រោះកាលណាបើខ្ញុំនិយាយទៅវាប៉ះពាល់ដល់ថ្នាក់ដឹកនាំសង្គ្រោះជាតិពួកគាត់ថាអាមនុស្សថោកទៀតដូចមុតចន្ទថាអីហ្នឹងគាត់ឲ្យខ្ញុំនិយាយប្រឡូកប្រឡាក់ជាមួយទេប៉ុន្តែខ្ញុំខ្ញុំវាខ្មាញ់ពេក ខ្លាញ់អាជនថោកទៀតឯងចេះមានការអៀនខ្មានតិចហ៎យកយករឿងចឹងមកនិយាយហ្នឹងហាអាចកែថោកទៀតបើចង់និយាយតាក់តងនឹងបើសិនជាឯងនៅមានខួរក្បាលជាមនុស្សមុតចន្ទថាបើនៅមានខួរក្បាលជាមនុស្សណា ងាកមើលទៅប្រទេសជាតិថាប្រទេសជាតិឥឡូវហ្នឹងកំពុងប្រឈមនឹងមហន្តរាយអីខ្លះងាកទៅមើលប្រជាពលរដ្ឋខ្មែរដែលកំពុងប្រឈមណាងាកទៅមើលយុវជនខ្មែរដែលកំពុងប្រឈមណាបើតាំងខ្លួនឯងជាអ្នកនយោបាយដែលប្រើខួរក្បាលគិតគូរអំពីរឿងជាតិរឿងប្រជាពលរដ្ឋក្នុងនាមជាអ្នកនយោបាយដែលគិតពីបញ្ហាជាតិនោះគុំគិតតែពីរឿងលុយលុយលុយនឹងពេកណាអាមុតចន្ទថាអាចោឆ្កែអង្គេស៊ី បញ្ហាដែលកំពុងកើតឡើងនៅស្រុកខ្មែរមកមើលតាគ្រឿងញៀនកំពុងវាយលុកក្នុងកម្រិតណាកំពុងធ្វើបាបយុវជនខ្មែរដល់កម្រិតណា អំពើពុករលួយដែលកំពុងបំផ្លាញគ្រោងឆ្អឹងនៃប្រទេសជាតិដល់កម្រិតណាប្រទេសជាតិធាក់គ្រប់គ្រងដល់កម្រិតណាបើក្បាលមុតចិនខាងឯងគិតពីជាអ្នកនយោបាយគិតគូរពីរឿងប្រទេសជាតិមិនមែនមកនិយាយអំពីរឿងលុយនឹងទេ ហើយក្បាលមុតចាំថាអីអត់មានដឹងអីទេវាហួសពីដែនណាហួសពីដែនមួយថាវាដែនសមត្ថកិច្ចពីហួសពីកម្រិតដែលឯងត្រូវយល់ដឹងថាឯងមានសមត្ថភាពដឹងទេថាលុយនឹងវាលុយយ៉ាងម៉េចលុយយ៉ាងម៉េចបើសិនឯងក្នុងនាមជាអ្នកនយោបាយគិតគូររឿងប្រទេសជាតិដែលមានបទពិសោធន៍ជាច្រើនឆ្នាំកន្លងមកហ្នឹងពេលពេលវេលានឹងត្រូវយកខួរក្បាលហ្នឹងគិតពីរឿងប្រទេសជាតិឯងកំពុងប្រឈមកំពុងរងគ្រោះថ្នាក់នេះ តែចឹងយើងកំពុងធ្វើព្យុះធ្វើភ្លៀងក្នុងកម្រិតណាសប្តាហ៍ថ្ងៃនេះយុវជនខ្មែរកំពុងតែធ្លាក់ចូលធ្លាក់ចូលក្នុងឋានរស់អវិជ្ជាដល់កម្រិតណាចាប់ម្ដងម្ដងម៉ៃគ្រឿងញៀនរាប់តោនតើវាស្នាយុវជនខ្មែរធ្លាក់ចូលក្នុងនរោអវិជ្ជាក្នុងកម្រិតណាក្នុងនាមក្បាលពួកអាហែងដែលជាអ្នកនយោបាយចាស់ភាសានេះមកនិយាយតែពីរឿងលុយរឿងអី រឿងលុយព្រះអាទិត្យរឿងអីមិនឯងអត់មានខួរក្បាលចេះគិតទេហ៎មេប្រើឲ្យមកនិយាយរឿងដែលថា វាភក់គួរឯងវាវាអត់ប្រយោជន៍អញ្ចឹងក៏ក៏លើកយកមកនិយាយដែរគួរតែបន្សល់តម្លៃឲ្យកូនចៅឯងឲ្យមានមោទនភាពតាំងបន្តិចផងទៅអាមុតចន្ទថាអាថោកទៀត ឯងគ្មានសមត្ថភាពទេ ក្បាលឯងគ្មានសមត្ថភាពអីមកនិយាយអំពីរឿងគណៈបកសង្គ្រោះជាតិតទៅទៀតទេសួរវាអាប្រហែលក្បាលហ្នឹងណាសួរវាអាប្រហែលក្បាលហ្នឹងតើនយោបាយវាគឺនយោបាយវាចង់មកកំទេចខ្មែរឬចង់មកពង្រួបពង្រងខ្មែរសួរវាអញ្ចេះព្រោះនយោបាយវាសប្តាហ៍ថ្ងៃនេះវាមិនដែលវាមិនដែលឃើញ និយាយចេញមកបង្រួបបង្រួមខ្មែរមានតែវាយប្រហារចោលប្រកាន់ថ្នាក់ដឹកនាំសង្គ្រោះជាតិដើម្បីតែទម្លាក់ជាប្រិយភាពដើម្បីតែបំបែកសម្លេងខ្មែរហ្នឹងឯងពីព្រោះវាដឹងយ៉ាងពិតប្រាកដលោកផាន់ស៊ីមានជាប្រិយភាពក្នុងពលរដ្ឋច្រើនអញ្ចឹងទេវាសម្រឹកមកវាយប្រហារដើម្បីតែ ណាដើម្បីតែទម្លាក់ជាប្រិយភាពដើម្បីឲ្យកុំឲ្យពលរដ្ឋហ្នឹងជឿទុកចិត្តនឹងអ្នកនយោបាយដូចជាលោកសាន់ស៊ីជាដើមសុខថាសមត្ថភាពឯងនេះបើសិនជាឯងទៅបង្កើតកណាប៉ាណាសួរពួកឯងឈ្នះគេអត់ បើហែងមិនធ្វើជាកញ្ជះយួនទៅលឹកដឹកឲ្យហ៊ុនសែនអញហ៊ានធាក់ក្បាលអញហ៊ានឲ្យអោនក្បាលអញហ៊ានអោនក្បាលអញឲ្យឲ្យអាកកហើយគ្មានសមត្ថភាពទៅឈ្នះយួនទេហើយហែងក៏គ្មានសមត្ថភាពបំបីបំបាត់ដែរហែងគ្រាន់តែមានសមត្ថភាពកោវល់តែប៉ុណ្្នឹងឯងពួកអាថោកទៀតឯងនោះនយោបាយហែងគឺនយោបាយដល់កំពុតថោកទៀតពួកឯងនេះប្រហែលក្បាលហ្នឹងវាអត់បញ្ចោចហ្មងណាធម្មតាអ្នកនយោបាយគេធ្វើនយោបាយគេចង់ជួយប្រទេសជាតិ ជួយស្វែងរកដំណោះស្រាយបន្ធូរបន្ថយនៅបញ្ហាជូនប្រជាពលរដ្ឋប៉ុន្តែក្បាលពួកអ្នកឯងធ្វើនយោបាយនេះគឺដើម្បីតែតំណែងនិងផលប្រយោជន៍ទេឬមកអាចកែដូរក្បត់ក្បត់ឆន្ទៈពលរដ្ឋខ្មែរអាមុតចន្ទាអាហ៊ុនសែនមួយថ្ងៃមួយថ្ងៃបង្កើតតែបញ្ហាឲ្យខ្មែររករឿងខ្មែរខ្មែរក្រីខ្មែរក្រវេទនាខ្ចាត់ព្រាត់អត់ការងារធ្វើរឿងរកកូនចម្ពោះ ពួកអាចោចុយម្រាយអីអត់មានយកមកនិយាយទេនិយាយតែអារឿងកណាបៈឈឺក្បាលនឹងអារឿងកណាបៈបើកើតកណាបៈចុយតែម្រាយអីហ្នឹងកើតយកមកចុយម្រាយអីហ្នឹងអាពួកអាចោទៀតពួកអីថោទៀតចុយតែម្រាយអញ្ចឹងឃើញពួកអញយកបាយថោទៀតដូចកំពុតថោទៀតអីហ្នឹង20 30 40ឆ្នាំឥឡូវនៅធ្វើកាជះយួនឯងអត់ចឹងទេពីណាក្រៅពីកាជះយួនកាជះចិននេះសណ្ដានប្រៃឯងមកកើតមកឯងចង់ធ្វើកាជះយួនកាជះចិនអញ្ចឹងឯងព្រឹកកំណើតឯងជាខ្មែរអាខ្មៅអាកបៃឃ្លៀក ស្បោដូចកបីអញ្ចឹងណាពួកឯងមិនបានគេជេរបចោដាក់បដាសាមកអស់ចិត្តទេណាអញមានការឈឺចាប់ណាអញឈឺចាប់អញឈឺចាប់តតមែនទេអញគ្មានក្រុមគ្រួសារណាជាប់គប់ជាប់ច្បាក់វេទនាលហេមហាមទេតែអញជាខ្មែរអញអត់ចង់ធ្វើកាជះយួនអញស្ដាយទ្រព្យសម្បត្តិរបស់ខ្មែរដូន តាសពបែបយ៉ាងទាំងអស់ អេពួកឯងអត់មានស្ដាយអីក្រៅពីណាក្រៅពីចង់ធ្វើកាជះយល់ហើយស្រ័យតែក្តិតស្រីហ្នឹងឯងពួកអាចមរាយតែបង្កើតកណាបាក់នឹងដើម្បីបានគុណតាអនឡាញបានណៃទៅយកថោកស្រីពួកថោកទៀតគឺតែរឿងអាក្តិតស្រីមិនស្រីម៉ាច់មិនសុំស្រីមុំបកាច់យកអីហ្នឹងតារាវិជានេះឯងពិសាថាខ្ញុំនឹងពួកឯងយល់ថាតារាតារាវិជានេះឯងថាពួកខ្ញុំនឹងអត់ចេះអីក្រៅពីជេទេយ៉ាងហោចណាស់វាជាការឈឺចាប់របស់ពួកខ្ញុំនៅពេលឃើញភាពអយុត្តិធម៌សង្គមណា ប៉ុន្តែហ៊ុនសែនតើមានចេះរកដំណោះស្រាយអីជួយប្រជាពលរដ្ឋខ្មែរក្រៅពីគម្រាមកំហែងចាប់ដាក់គុកម៉ៃក្មេងមើលជាជាងតែដឹកនាំប្រទេស40ឆ្នាំហើយនេះដែលរកដំណោះស្រាយអីជួយពលរដ្ឋខ្មែរពេលពលរដ្ឋខ្មែរផលិតផលិតបាន នៅកសិផលអត់ដែលរកទីផ្សារពលរដ្ឋបានទេពេលណាប្រទេសជាតិមានបញ្ហានយោបាយមានភាពតានតឹងកើតមកប្រជាពលរដ្ឋបច្ចេកមតិដើម្បីដើម្បីធ្វើការតវ៉ាប្រឆាំងចឹង តើមានដែររកដំណោះស្រាយអីជូនជូនប្រទេសបានអត់ទេក្រៅពីគម្រាមកំហែងពលរដ្ឋបង្កើតច្បាប់ស្កប់កតជាតិខ្មែរនយោបាយហ៊ុនសែនគឺមានតែម្យ៉ាង ទេ ដំណោះស្រាយហ៊ុនសែនគឺចាប់ពលរដ្ឋខ្លួនឯងដាក់គុកដាក់ច្បាប់ទី2បំផាងជាតិលួចក្បាលឲ្យបរទេសធ្វើជាអាយ៉ងបរទេសតែខ្ញុំអត់មានបានធ្វើអីប៉ះពាល់ជាតិទេ តែខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរខ្ញុំឃើញភាពអយុត្តិធម៌ខ្ញុំស្អប់ខ្ពើមការរំលោភសិទ្ធិមនុស្សខ្ញុំត្រូវតែជេរចឹងហើយខ្ញុំធ្វើឲ្យបានចឹងហើយណាជេរខ្លាញ់ជេរដំបងក្បាលអីខ្លាញ់ជេរដែរអាវិជាបើហេងគ្រាន់បើណាហេងអសមត្ថភាពសម្បិញ្ចឹមក្រុមគ្រួសារហេងគ្មានសមត្ថភាពណាអាចោបហើយហ៎នៅមានតម្លៃជាងហ៊ុនសែនឆ្ងាយបើនិយាយពីតម្លៃតម្លៃគុណធម៌ណាតាមច្បាប់ធម្មជាតិខ្ញុំនៅមានតម្លៃជាងហ៊ុនសែនឆ្ងាយហ្នឹង ព្រោះខ្ញុំអត់ទាន់បានក្បត់ទៀតតាមច្បាប់មកថោកទៀតហ្នឹងហ៊ុនសែនហ៊ុនសែនថោកទៀតដល់កម្រិតគ្មានអ្នកណាថោកដល់ហ៊ុនសែនទេសម្ដែងបានចោលការ៉ាក់ពៀលក្នុងនាមជាមេដឹកនាំតំណាងឲ្យជាតិសាសន៍មួយជាតិជាថោកទៀតគ្មានអ្នកណាថោកដល់ហ៊ុនសែនទេអាចោមរៃនោះសូម្បីតែចិញ្ចឹមខ្លួនពីវាព្រោះហ្នឹងវានៅសហរដ្ឋអាមេរិកវាលក់គេម៉ែចែកទីវានៅស្រុកខ្មែរលហេមលហាមហ៎ឯងបកាយស្អីឯងខ្លាំងស្អីឯងចេះស្អី ណាចាំថានិយាយរឿងភាសាភាសាអាចមិនខោហ្នឹងគ្មានអ្នកណាមានគ្មានគ្មានអ្នកណាខ្ញុំ និយាយទៅណាពិភពលោកនេះគ្មានអ្នកណាមានសម្ដីថោកដូចជាហ៊ុនសែនទេគ្មានអ្នកណាមានសម្ដីថោកដូចជាហ៊ុនសែននេះចរិតពៀកបាត់សាកសម្ដីថោកទៀតគឺគ្មានអ្នកណាស្មើហ៊ុនសែនទេបើប្រៀបធៀបណាខ្ញុំនិយាយប៉ុណ្ណឹងបើប្រៀបធៀបមួយហ៊ុនសែនណា គឺខ្ញុំនៅមានតម្លៃជួហ៊ុនសែនឆ្ងាយខ្ញុំប្រាប់បាញ់ពេកខ្ញុំសុំតបណាអាកបីឃ្លៀកអើអាកបីឃ្លៀកកបីកបីកបីឃ្លៀកកបីសអហ៎អាកបីខ្មៅអាខ្មៅតក្រិចអាតក្រិចហ្នឹងអាធានអាធានខ្មៅតក្រិចហ្នឹងឯងហែងថាពួកអញអត់មានចេះអីណាពួកឯងគ្មានគ្មានមានបានឃើញអ្វីសោះអញហ្នឹងមិនមែនជានាយករដ្ឋមន្ត្រីទេអញគ្រាន់តែជាពលរដ្ឋទេតែអានាយករដ្ឋមន្ត្រីអី40 30ចេះស្អីអាថោទៀតបានស្អីខ្លះដឹកនាំគេតា តាតាធ្វើកុសពលរដ្ឋជាចឹងហ្នឹងហើយសិតតែយួនសិតតែសិតតែជំនួយរបស់ចិនខ្ចីលុយគេមកធ្វើទេមិនជំនួយរបស់ចិនទេណាខ្ចីលុយចិនគេមកធ្វើតើមេឯងធ្វើស្អីបានខ្លះក្នុងរយៈពេល40ឆ្នាំនេះ24ណាធ្វើបានអី24ខេត្តក្រុងសិតស្តោបយួនណាសមាគមយួន24ខេត្តក្រុងទ្រព្យសម្បត្តិខ្មែររលីកតិចអស់ហើយប៉ុន្តែបង្កើតបានទៅជនជាតិបរទេស ក្រុមហ៊ុនបរទេសចូលពេញស្រុកតែជារបស់ខ្មែរអ្វីខ្លះទ្រព្យសម្បត្តិរបស់ខ្មែរទៅធ្លាក់ក្នុងកណ្ដាប់ដៃឯកជនហើយតើមេចុយមរៃអី40ឆ្នាំបានអីក៏អាដេរឆានអញជាពលរដ្ឋណាអញអត់ធ្វើអីបានទេអញគ្មានសមត្ថភាពទៅធ្វើទេតែអញជាពលរដ្ឋមានការជឿចាក់ដល់ឃើញពួកឯង40ឆ្នាំចេះតែកំទេចចេះតែសម្លាប់ចេះតែចោតប្រកាន់ខ្មែរគ្នាឯង ហើយយកឈ្មោះខ្មែរទៅចម្ពាក់កូនលុយគេរាប់កោតអាណាគេអ្នកសងមុខម៉ែឯងនឹងសងអីមុខជាទួតជាលួតជាលាឯងនឹងសងអីងាប់លាអស់ហើយតែចៅឯងនេះសងកើតមកពេជ្រចម្ពាក់គេណាតែសងឯងដឹងអត់ថាអាណាគេអ្នកសំបាយលឹកអ្នកអ្នកសំបាយនឹងនឹងអាការអមទឹកឆ្វេកចម្ពាក់គេរាប់កោតហ្នឹងគឺពួកអាមានបនមានស័កមានអំណាចយកលុយបែពុករលួយសម្បត្តិសបាយដែលកំណត់ទុកចុយចម្រាយឯងហ្នឹង តែពលរដ្ឋអត់មានបានស៊ីសូម្បីតែបន្តិចតែគាត់ត្រូវជាអ្នកសងហើយមានការជិះចាប់អត់អញអត់មានចាំបាច់ទៅរស់នៅស្រុកខ្មែរវេទនីចាំបាច់ធ្វើការកាត់ពុនសងទេតែពលរដ្ឋខ្មែរអាលក់កប៉ិចកពុំមកកជ្រៃបន្តិចបន្តួចតាមគៀបតាមចង់តាមចាប់គ្នាយកមកយកមកឲ្យបងពុនហើយអាបងពុនហ្នឹងគ្មាន សមត្ថភាពទៅសងអាលុយរាប់កោតហ្នឹងឯងសូម្បីតែយកអាលុយពុនហ្នឹងមកចែកប្រាក់ខែសន្ត្រីរាជការនឹងអត់គ្រាន់ផងមានសមត្ថភាពណា លួចទ្រព្យសម្បត្តិសមគេក៏អត់មានទៀតវារលាយឲ្យឯងហ្នឹងបានស្អីសមគេមានតែលុកក្បាលពួកឯងហ្នឹងឲ្យគេធ្វើកញ្ជះគេនៅក្រៅប្រទេសដើម្បីកាត់បំណុលណាអឺចាំឥឡូវយើងយើងយើងនិយាយត្រឡប់មកវិញបើបើបើបើបើមុតចិនថាឯងនឹងគ្រាន់បើណាបើមុតចិនថាឯងជាមនុស្សដែលស្អាតស្អំដើម្បីឲ្យត្រឹមត្រូវតាក់ទងរឿងលុយកាក់អូនៅស្រុកខ្មែរច្រើនណាស់ណា លុយណាដែលថាដែលដែលល្បីខ្លាំងបំផុតណាมันថាលុយតាក់តងនឹងលុយស្អីឥឡូវខ្ញុំខ្ញុំយកតែលុយរឿងតាក់តងលក់អាចលក់ខ្សាច់700លានដែលថាផ្អើខ្លាំងណាស់ណាដល់សង្ហបុរីហ្នឹងណាស្រាវជ្រាវនៅចាញ់ហ៊ានដាក់ប្តឹងហ៎ដើម្បីឲ្យអីស្ថាប័នប្រឆាំងនឹងអង្គើពុករលួយស្អីគេស្អីអាទៀងអីស្អីពេអីប៉ាអីស្អីគេប៉ាងុនទៀងអោបជំទាវអោបជំទាវ អោបយន្តទៀងហ្នឹងមិនមិនមិនទៀងអាយុនចន្ទៀងខ្ញុំឃើញអាយុនចន្ទៀងហ្នឹងហើយយន្តទៀងនោះណាស្រាវជ្រាវឲ្យចេញមកបើមុតចន្ទាអីក្រាន់បើចង់បានណាចង់បំបត្តិទៅចង់ចង់បានភាពត្រឹមត្រូវណាណោ700លានណាត្រឹមតែ2លានហ្នឹងមានអីអានោះ700លានណាត្រឹមតែ2លានដុល្លារហ្នឹងវាជាថវិកាសប្បុរសជន ដែល ជួយទៅដល់គណៈបកសង្គ្រោះជាតិផ្ដល់ជំនឿនឹងការគ្រប់គ្រង ជំរុញលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំសង្គ្រោះជាតិទេ2លាននឹងជាបន្តិចបន្តួចប៉ុន្តែ700លានលុយជាតិឥឡូវធ្វើមិនឲ្យស្ថាប័នប្រឆាំងនៅអង្គើពុករលួយយួនអោបយន្តទៀងហ្នឹង ស្រាវជ្រាវធ្វើម៉េចឲ្យចាញ់មកលុយហ្នឹងវាបាត់ទៅណា700លានច្រើនណាស់ម៉ៃខ្វិចខ្ញុំសុំតបនៅអាសន្តាន ខ្លោចបន្តិចអាខ្មែរអាខ្មែរសន្តិភាព វាថាតើវាងាប់ក៏បោះអត់បោះឆ្នោតឲ្យរុស្សានហ្នឹងស៊ីដែរ អញអត់ខ្វល់ទេបាទសន្ទូចក្បាលសន្ពិល7សណ្ដានឯងអត់បោះឲ្យអញអត់ខ្វល់ទេពពោះរាល់ថ្ងៃណាក្បាលឯងនឹងមិនបោះឆ្នោតឲ្យសង្គ្រោះជាតិទេតែសង្គ្រោះជាតិឈ្នះស៊ីដាច់អាហ៊ុនសែនបាត់ហើយហើយឯងថាលោកសង្ឃស៊ីអត់មានតន់ធ្វើប្រយោជន៍សម្រាប់ប្រយោជន៍ជាតិត្រឹមត្រូវហើយអញទទួលទឹកអញទទួលថាគាត់អត់មានណាគាត់អត់បានទៅធ្វើសម្រាប់ជាតិមែនដោយសារតែគាត់មិនទាន់មានសមត្ថភាពមិនទាន់ទៅខ្លាចជានាយករដ្ឋមន្ត្រី បើគាត់ខ្លាចទៅជានាយករដ្ឋមន្ត្រីហើយគាត់អត់ធ្វើអានឹងហែងចាត់ថាគឺខុសទៅអញ្ចឹងបានអាចអញចង់ជេរក្បាលហែងទេហែងវាខ្លោចកប់ពេកហែងវាខ្លោចកប់តែម្ដងហ៎ហែងអត់តស្គាល់ថាដូចមិនដឹងដែរហើយលទ្ធិប្រជាធិបតេយ្យផងហែងចែងជឿតាពួកអាគមនេះផ្ដាច់ការបោកប្រាស់ហែងហែងត្រូវស្វែងយល់ពិភពលោកធំណាពិភពលោកធំណាស់មិនមែនមកក្តាប់ដោយហែងមើលឃើញបោកផ្ទៃឡើងពួក7មករាទូទទួល7មករាព័ត៌មាន7មករាអង្គរបុនគេបោកប្រាស់ហ្នឹង អ្វីដែលគេប្រាប់ប្រែងគេបោកក្បាលប្រែងតែអ្វីដែលគេមិនប្រាប់គេលាក់នោះជារឿងពិតទៅអាថោកទៀតប្រែងដឹងអត់កន្លែងហ្នឹងហើយបោះអញទៅព្រឺរោមតឡាគេអញឥឡូវចាំថាមុតចន្ទថាណាបើក្លាហានហ៊ានចេញមកនិយាយចឹងណាកុំចេញមកនិយាយត្រឹមលុយ2លានហ្នឹងតិចតួចណា2លានហ្នឹងតិចតួចណាមុតចន្ទថាលុយ700លាន700លានទៅស្រាវជ្រាវឲ្យចាញ់មកតើលុយនឹងបាត់ទៅណានឹងមួយផ្នែកទេណា 2លាននឹងតិចតួចណាឥឡូវទៅស្រាវជ្រាវអាលុយខ្សាច់700លាននឹងមកអាមុតចិនឲ្យវាស្រាវជ្រាវឲ្យវាទៅស្រាវជ្រាវអាហ៊ុនសែនហេតុអីប្រាក់ខែតាតែច្រើន3000ចាស់នាឡិកាវាសរាប់លានប្រហែលជាង10នាឡិកាបានពីណាមកហ៊ុនសែនប្រាក់ខែប្រហែលថា2000ដុល្លារចាស់នាយករដ្ឋមន្ត្រី2000ថាលើថា5000ថាថាឥឡូវប្រាក់ខែ5000ដុល្លារមួយខែចុះយ៉ាពាក់នាឡិកា2លានណាឥឡូវលាននេះ7លានជាងជាង10លានណា ហើយឲ្យវាស្រាវជ្រាវចៅហ៊ុនសែនរកថាឯងស្ដាប់អញច្បាស់ណាខ្ញុំថាព្រះស្ដាប់ឲ្យច្បាស់ណាបើសិនជាចង់ណាចង់ចង់បានបើសិនជាថាឯងជាមនុស្សត្រឹមត្រូវណាធ្វើអារឿងលុយ700លានណាលុយលក់ខ្សាច់តែឲ្យសង្កពូនោះប្រដងតែស្ថាប័ននៃអំបីប្រឆាំងអំពើពុករលួយយូនយូនយន្តៀងចឹងហ៎យូនយន្តៀងតកងយន្តៀងចឹងមែនបងប្អូនណាយូនយន្តៀងចឹងហ៎ឲ្យយូនយន្តៀងហ្នឹងហ្នឹងឲ្យយូនយន្តៀងហ្នឹងណា បើឈ្មោះចឹងមែនណាយួនយន្តទៀងហ្នឹងណាអោបយន្តទៀងអោបយន្តទៀងចឹងមិនប្រាប់ម៉ែថាយួនយន្តទៀងខ្ញុំហៅវាយួនយន្តទៀងព្រោះវាយួនដាក់មិនគុណម៉ែដាក់ដងតើអាយុយន្តទៀងណាតើលុយ700លានហ្នឹងទៅ ណាលុយលក់ខ្សាច់700លានឲ្យទៅប្រទេសសិង្ហបុរីហ្នឹងណាសង្ហបុរីហ៎បងប្អូនហ្នឹងហើយតើលុយហ្នឹងទៅណា 700លានបើប្រៀបធៀបនឹង2លានណាខូននេះឆ្ងាយណាមុតចន្ទថាឯងតាឯងតាអត់ហ៊ានធ្វើរឿងហ្នឹងណាអញដាក់ក្បាលឯងស្បែកជើងអញចាស់7 8ភាគណាមិនខ្មិចអា2លានហ្នឹងគេថាលុយលុយ2លានលុយស្អីគេលុយ2លានសង្គ្រោះជាតិហ្នឹងលុយលុយបោកបោកជាមួយនឹងលុយបាននីលកាដៃលុយមេត្តភូមិនិវត្តលុយទូទួព្រះអាទិត្យតើបោចបោះម៉ៃលុយមកប្រគ្រប់បានបាន2លានអើពេកមិនប្របង បោចទាំងម៉ែបោចទាំងប្រពន្ធបោចទាំងកូនវាទៀតមកគ្រប់ទៀតអស់តែមានលុយតែ2លានវាមានលុយតែ2លានណាបាទតែមុតចន្ទាណាកុំភ្លេចណាលុយ700លានដាក់ក្នុងរដ្ឋាភិបាលរបស់ក្រុងភ្នំពេញឲ្យយួនយួនយិនទៀងហ្នឹងឲ្យវាស្រាវជ្រាវរកមកតើលុយហ្នឹងបាត់ទៅណាបើសិនឯងខ្លាំងណាមុតចន្ទាបើខ្លាំងបើក្រំបើនេះបើឯងនិយាយតាក់ទងរឿងលុយកាក់ហ្នឹង មិនហ៊ានធ្វើតែជាមួយនឹងគណៈបកសង្គ្រោះជាតិទេហ៊ានធ្វើមកជាមួយតែនឹងថ្នាក់ដឹកនាំសង្គ្រោះជាតិទេបើក្បាលមុតចន្ទាឯងខ្លាំងមុតចន្ទាឯងធ្វើមើលលួយ700លាននឹងសួតឯងដើរមើលទៅបាត់ទៅណា700លានណាច្រើនណាស់មុតចន្ទាកុំមកគិតកកាយរឿងលុយឯង2លានហ្នឹងហើយអញ្ចឹងអាលុយ700លានណាដែលរឿងថ្លៃខ្សាច់ហ្នឹងណាត្រូវយកចូលខាសសិទ្ធរបស់រដ្ឋអត់ចូលអានគឺជាលុយរដ្ឋណាជាលុយរដ្ឋ ណាសំខាន់គាត់គឺជាលុយវាលុយត្រូវចូលក្នុងឯកញ្ចប់ថវិការបស់ជាតិយ៉ារដ្ឋប៉ុន្តែអាលុយ2លានថាឯងថា2លានរបស់សង្គ្រោះជាតិអត់មានពាក់ព័ន្ធអីជាមួយរដ្ឋាភិបាលទេអត់ទៀតអត់ឯងដឹងហ៎ម៉េចអាមកចឹងថាបើឯងមិនធ្វើរឿងហ្នឹងណាឯងអន់ជាងឆ្កែទៀតណាអដេរឆាន បើមុតចឹងថាឯងមិនធ្វើរឿងហ្នឹងអន់ជាងឆ្កែទៀតហើយកុំថាពួកអញនឹងគេតែជេពួកក្បាលឯងនឹងសំតែអញជេរ មនុស្សដែលគួរឲ្យជេរគឺក្បាលឯងហ្នឹងហើយអាមុតចន្ទាមនុស្សគួរតែជេរមនុស្សដែលត្រូវគេជេរគឺគួរតែជេរអញទប់ណាអញទប់សម្បើមណាសួរកូនអញមើលអញទប់សម្បើមណាអញទប់ឡើងចង់បិចមេជើងហើយអញទប់ឡើងបិចញើថ្ងាស់អញប្រាប់ឯងបាទឯងចង់ចង់មកស្រាវជ្រាវតាក់ទងនឹងរឿងលុយហ្នឹងចង់ចង់ក្បាល ហើយអាស្ថាប័នប្រឆាំងអំពើពុកលួយអាយុនអយុនទៀងត្រូវស្រាវជ្រាវណាហើយបើចង់មកមកមកដាក់បណ្ដឹងដាក់បន្ទុកអីថែមទៀតអីនោះធ្វើឲ្យត្រឹមត្រូវណាឲ្យសមនឹងឈ្មោះស្ថាប័នប្រឆាំងនឹងអំពើពុករលួយហើយមានរឿងជាច្រើននៅក្នុងស្ថាប័នអំពើពុករលួយហ្នឹងណាអាអាយួនចាំទៀងណាវាត្រូវសើបអង្កេតខ្លួនឯងមុនគេវាមានផ្ទះវ៉ាលីវីឡាគ្រប់កន្លែងទាំងអស់គ្រប់គ្រប់គ្រប់ខេត្តទាំងអស់នោះបានពីណាមកទិញវីឡាឲ្យស្រីស្នាយវាប្រពន្ធចង់វាស្រីសោះបែបយ៉ាងនោះ ស្មានតែហ្នឹងឥឡូវយើងយើងយើងដាក់ប៉ុណ្្នឹងទៅណាឥឡូវយើង ចង់ឆ្លើយតបប៉ុណ្្នឹង ទៅ ទៅទៅអាមុតចន្ទថាឯងធ្វើរឿងហ្នឹងណាមិនរឿងលុយ2លានទេ700លានលុយលក់ខ្សាច់ទៅឲ្យប្រទេសសង្ហបុរីប្តឹងទៅក្រសួងឯងអីអោបអីអោបអីយួនយន្តទៀងអីណាស្ថាប័នប្រឆាំងអំពើពុករលួយហ្នឹងអាក្រសួងប្រឆាំងអំពើពុករលួយហ្នឹងហើយស្រ័យជឿរកឃើញ មែន2លានទេ700លានណាមិនមកមកមកមកមកសើរើរឿងលុយ2លានហ្នឹងទេវាជារឿងឯងគណៈបករឿងទិសក្នុងគណៈបកវាហួតឯងសមត្ថកិច្ចប្រព័ន្ធយកណាលុយហ្នឹងឯងខ្ញុំចង់ប្រាប់ទៅវិញកុំចេញមកភ្លើចឹងហើយថ្ងៃនេះខ្ញុំក៏ចង់ឆ្លើយតបនឹងសម្ដីហ៊ុនសែនក្នុងនាមជាមេដឹកនាំតាក់ទងក្នុងការជាប្រមាថទៅដល់អឺកញ្ញាសេនធីរីហើយក្នុងឱកាសនេះដែរខ្ញុំសូមណាខ្ញុំសូមកោតស្ញាប់ស្ញែងនៅភាពអង្អាចក្លាហានរបស់កញ្ញាសេនធីរី មុននឹងចាប់ដើមខ្ញុំខ្ញុំចាក់សម្លេងតិចសិនក្នុងដែលប្រើប្រើសម្ដីចេញមកប្រមាថទៅលើស្ត្រីក្នុងនាមជាមេដឹកនាំនេះហើយគេហៅសម្ដីជន់ពៀលបងប្អូននេះហើយសម្ដីជន់ពៀលដែលគាត់គាត់ថាជាមេដឹកនាំតំណាងឲ្យជាតិសាសន៍មួយហើយព្រៀងនឹងធ្វើជាប្រធានអាស៊ានទៀតហើយប្រើភាសាថោកថោកអញ្ចឹងមើលទៅ មើលទៅឲ្យចាប់ក្បានកម្មវិធីអាស៊ាននឹងជាប់ពេញពេញអាណត្តិទេមើលទៅជាប់ពេញអាណត្តិទេឥឡូវមិនតំដឹងអីផងវូដោយឯងស្វាបានតែកេះចង់ឲ្យរលៀមឲ្យអាឲ្យអាមុតចន្ទថាវាទៅស្វែងរករឿងអាហ៊ុនសែនលក់ប្រេងនោះបងគាត់សួរថាសួរហ៊ុនសែនប្រេងខ្មែរបូមចេញ ពីសមុទ្រខ្មែរទៅណាអស់ហើយឲ្យឲ្យឲ្យអាមុតចន្ទថាហ្នឹងណា ណាអាចឆ្កែគេស៊ីអាចឆ្កែ8ក្បាលអាចឆ្កែត្រឹករាប់ផងហ្នឹងជាច្រើនដូចជាបាត់អញព្រេកណាគេលួចប្រហែលបារែនយកទៅលក់ឲ្យរហូតគេទៅចាប់បាននៅសមុទ្រថៃអីនោះឥឡូវយើងមិននិយាយដល់នោះទេយើងនិយាយតែអាលក់សាច់700លាននេះម៉ៃពេកយើងទៅអត់ដឹងទៅផងហ៊ានទៅប្តឹងឲ្យនេះហ៎ពុំអីវានេះតាមសួរនាំរឿងលុយនោះពុំអីវារៃរាប់ច្រើនណាស់តាំងពីលុយ9វិជ្ជការតាំងពីលុយនុនីលកានីលកា តាំងពីលុយទូរទស្សន៍ស្អីណាសពបែបយ៉ាងទាំងអស់ណែអញ្ចឹងទៅយើងត្រូវស្រាវអាកម្ពុជាថោកទៀតហ្នឹងវាទៅស្រាវជ្រាវពួកហ៊ុនសែននោះព្រោះជាលុយយើងទាំងអស់គ្នាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នាវាមានវាមានវាមានកតាបកិច្ចទៅសួរណែនាំពួកហ៊ុនសែនពួកហ៊ុនសែនវាជាមេដឹកនាំតែវាអត់មានតែវាអត់មានត្រូវការមកសួរលុយរបស់គណៈបករបស់ជាលុយរបស់គណៈបករបស់គេគេធ្វើអ្វីជារឿងរបស់គេអានេះវាខុសគ្នាកន្លែងហ្នឹងណាអាមុតចន្ទថាអាឆ្កែគេស៊ីអាឆ្កែប្របែកក្លាអាកញ្ជះយួនអាថោកទៀត ណាអាអ្នកនយោបាយចុយតម្លៃអីហ្នឹងអាពួកអីសាក់អ្នកបោកបាយពលរដ្ឋស៊ីហ្នឹងពួកអីហ្នឹងគាត់ថ្ងៃនេះឯងបានប្រាក់ខែពីណាមកឲ្យសួរអីនេះតែអត់ធ្វើការរស់ស៊ីឯងបានប្រាក់ខែពីណាមកធ្វើនយោបាយហ្នឹងណាឯងក្នុងក្របខណ្ឌណាឯងត្រូវដឹងហើយកណ្ដាលប្រជាជាតិត្រូវខ្ចាត់ព្រាត់ហ្នឹងសម្បីតែប្រាក់ខែក៏អត់មានដែរឯងដឹងអត់កូនអាថោកទៀតមីថោកទៀតនេះចង្រៃដល់គេដល់ឯង អូខេឥឡូវខ្ញុំចង់បង្ហាញរូបភាពនេះឈប់អានេះអានេះមើលវីដេអូទីនេះអានេះគឺគឺជាអ្នកស្រីសេងធារីណាដែលប្រហែលអាទិត្យមួយអាទិត្យមុននោះដែលគាត់បានតុបតែងខ្លួនធ្វើជាតុបតែងខ្លួនជាអប្សរាគាត់ស្លៀកពាក់សម្លៀកបំពាក់អប្សរាហើយគាត់កោសក់ណាគាត់អានេះគេហៅថារូបភាពតវ៉ាដោយអហិង្សាប្រឆាំងនឹងចំណាត់ការរបស់តឡាការដឹកការរបស់តឡាការរបស់ក្រុងភ្នំពេញ ហើយសូមបងប្អូនចូលរួមស្ដាប់សម្ដី មេដឹកនាំសម្ដីពីលបាត់សាហ៊ុនសែនតែគាត់ប្រើភាសាយ៉ាងថោកទាបទៅលើស្ត្រីភេទស័កសមជាមេដឹកនាំដែរឬទេក្នុងនាមគាត់ជាមេដឹកនាំណាឥឡូវស្ដាប់ទាំងអស់គ្នាយើងនិយាយទាញយកផោះតាំងមកបញ្ជាក់ណាហើយហ៊ុនសែនឯងគឺជាបុគ្គលគួរតែជេរវាមិនមែនជាបុគ្គលគួរគោរពទេបើលេងកុំខឹងមកខឹងកុំលេងណា អ្នកឯងប្រើសម្លេងថោកមកគេក៏ប្រើសម្លេងថោកទៅតែឯងវិញហើយចុះស្ទឹងតាមបាត់ចុះស្ទឹកតាមទេហ៊ុនសែនមិនមិនកាត់ទេហ៊ុនសែនណាមិនមែនត្រឹមតែនាយករដ្ឋមន្ត្រីសម្ដីថោកទេវាចរិតរឹបពៀការដឹកនាំគឺថាវល់តែម្ដងឲ្យវល់ប្រទេសខ្មែរខ្លាយជាប្រទេសអាណាធិបតេយ្យអាយួនអាចិនអាស្អីណាធ្វើអំពើបានតាមចិត្តណាខ្លួនឯងអួតសិតតែកាន់អំណាច40ឆ្នាំប៉ុន្តែឲ្យយួនឲ្យចិនមកមកប្រើអំពើថោកទាបឲ្យយួនឲ្យចិន ដល់ស្ដាប់លោកមើលព្រឹកមិញស្ដាប់លោកឡុង live ព្រឹកមិញរឿងអាចិនណាពីមុនក៏យើងឃើញយើងឃើញដូចគ្នាព័ត៌មាន គេចង់យកប៉ូលីសចិនមកសហការធ្វើការនៅក្នុងប្រទេសខ្មែរមានតាមលិសគួតទេដែលវាអនុញ្ញាតឲ្យអញ្ចឹងនោះហ្នឹងហើយប្រទេសខ្មែរមិនយកច្បាប់មិនមិនយកច្បាប់ខ្មែរមកប្រើមិនប្រើប៉ូលីសទាហានដើម្បីតែអនុវត្តច្បាប់របស់ខ្លួនមិនប្រើ មិនមិនបង្កើតបង្កើតបង្ការងារបានប៉ូលីសប៉ូលីសទាហានបានច្រើនទៅយកប៉ូលីសចេញមកធ្វើការងារញ៉ៃស្រុកខ្មែរឈួតម៉ែគាត់អស់នេះវល់តែម្ដងអាណាធិបតេយ្យចាអានេះគេថាគេថាបង្កើតបង្កើតរដ្ឋក្នុងរដ្ឋអានេះធម្មតាយើងពលរដ្ឋពលរដ្ឋណាក៏ដោយបើយើង ទៅនៅប្រទេសណា យើង ធ្វើខុសច្បាប់ប្រទេសណាយើងត្រូវតែថាយើងទៅនៅប្រទេសគេយើងត្រូវគ្រប់ច្បាប់ប្រទេសគេបើធ្វើខុស ត្រូវតែអនុវត្តច្បាប់នៃប្រទេសនោះអត់មានណាវាមកប្រទេសគេហើយត្រូវយកច្បាប់ប្រទេសវាយកទៅទេហើយទៅបង្កើតណាពុះលីពុះអីទេអានេះដោយសារអីប្រទេសខ្មែរយើងគឺជាប្រទេសអាណាធិបតេយ្យហើយគេហៅសម័យកាលនេះគេហៅសម័យកាលអាណានិគមចិន វាវាវាចិនវាចូលទៅគ្រប់គ្រងគ្រប់គ្រងរដ្ឋាភិបាលខ្មែរឥឡូវចិនផងយួនផងវាខ្វែឥឡូវ យើងយកមើលគំរូថៃពលរដ្ឋរាប់លានអ្នកពលរដ្ឋខ្មែររាប់លានអ្នកចូលទៅថៃសួរថាថៃនឹងអនុញ្ញាតឲ្យប៉ូលីសខ្មែរទៅរៀងគាត់ទៅធ្វើការនឹងដើម្បីគ្រប់គ្រងខ្មែរអត់ទេតែអញ្ចឹងដូចអត់ឲ្យតម្លៃប្រទេសទេអត់ឲ្យតម្លៃមើងងាយមើងងាយគេហើយរងថ្ងៃអាហ៊ុនសែនធ្វើអញ្ចឹងវាមើងងាយប៉ូលីសធានខ្លួនឯងមើងងាយច្បាប់របស់ខ្លួនឯងមើងងាយប្រទេសខ្លួនឯងអាប៉ាភ្លើនឹងវាភ្លើអញ្ចឹងអត់ឲ្យតម្លៃសាសជាតិរបស់ខ្លួនឯងតែអញ្ចឹងអាយល់ថាធ្វើខុសចាប់ឯងដាក់ទូប្រទេសខ្មែរទៅចាប់វិញដល់បញ្ជូនត្រឡប់ទៅវិញ អាហ្នឹងបានគេថាយើងនឹងរក្សាពីនេះខ្ញុំអត់ពលឺទេណាប៉ុស្តិ៍ពលីអឺចិនឥឡូវហ្នឹងគេបើកស្ថានស្ថានីយ៍របស់គេណាបើកន្លែងស្ថានីយ៍កន្លែងគេហៅប៉ុស្តិ៍ពលីគេហ្នឹងនៅកំពង់សោមមាន នៅក្រុងភ្នំពេញក៏មានដែរបើខ្ញុំបើបើបើបើបើមិនមាន ទៅសួរទៅណាឥឡូវមានហើយណាបងបងបងអឺគាត់ថាម៉េចអាណានិគមបែបថ្មី ហ្នឹងហើយយើងមើលឃើញអាណានិគមអាណានិគមប្រទេសឧទាហរណ៍ឥឡូវយួនវាធ្វើអាណានិគមលើប្រទេសយើងចុះមានយួនអាណានិគមយើងហើយមានចិនមកទៅអីទៀតណាវាវាវារញ៉េរញ៉ៃតែម្ដងអញ្ចឹងអាយួនអាចិននេះវាសត្វតវត្តហ្នឹងហើយគឺវាខំគ្នាវាចែកស្រុកខ្មែរជំរាកជំរាកចែកគ្នាស៊ីហ្នឹងណាស្រុកខ្មែរដូចសាច់ម្ដងអញ្ចឹងហើយខ្លាខ្លាវាកណ្ដៅគ្នាស៊ីចឹងរងអីចឹងឯងអាមេដឹកនាំវាប៉ះភ្លើនេះ អនុញ្ញាតឲ្យគេមកធ្វើអាណានិគមនៅលើទឹកដីរបស់ខ្លួនមកអាចិនក៏វាត្រូវចំណេញអាយួនក៏វាចំណេញអាខ្មែរឯងគួយតែអួតអួតជួយចម្រៃអួតអួតឡើងអាលីខ្លួនគាត់នឹងខ្លួនអាប្រកាច់អូខេឥឡូវចាំយើងនិយាយយើងនិយាយយើងនិយាយពីរឿងចិនហ្នឹងតែម្ដងក៏យើងនិយាយពីរឿងបញ្ហាដែលហ៊ុនសែនប្រមាថទៅដល់យើងនិយាយទាំងអស់ថ្ងៃនេះខានឡាយយួនលះហើយទាំងអស់ហ្នឹងចាំអូខេឥឡូវតាក់តងឥឡូវខ្ញុំមិញ ចង់និយាយពីរឿងសម្ដីហ៊ុនសែនក្នុងការប្រមាថទៅលើស្ត្រីភេទហើយសម្ដីក្នុងការប្រមាថទៅលើស្ត្រីភេទនឹងមិនមែនជាលើកទី1ដែលហ៊ុនសែនតែងប្រើភាសាដែលមិនស័ក្តិសមជាមេដឹកនាំប្រមាថទៅលើស្ត្រីភេទអឺបងប្អូនមានចាំនៅពេលដែលហ៊ុនសែនប្រមាថទៅលើប្អូនស្រីប៉ាលីដែលប្រើភាសាប្រមាថទៅលើខាងជាជាហ៊ុនសែនតរលូតកូនណាហើយវាជាភាសាដែលវាមិនសមមិនសមប្រើក្នុងនាមជាមេដឹកនាំណា ភ័យនិយាយនៅលើវេទិកាអានឹងវាឆ្លោះបញ្ចាំងអំពីចរិតកម្រិតនៃការយល់ដឹងរបស់ហ៊ុនសែនថាហ៊ុនសែននឹងគឺជាមេដឹកនាំប្រភេទណាហ្នឹងហើយកម្រិតនៃការយល់ដឹងឥឡូវបងប្អូនចូលរួមស្ដាប់សម្ដីហ៊ុនសែនទាំងអស់គ្នាអស់នេះវាមិនសម្ដីរបស់ហ៊ុនសែននោះគឺជារបស់អញកសែតដើម7ទូទួលដើម7គេយកអញសម្ដីហ៊ុនសែនយកមកនេះមកនិយាយនៅក្នុងពេលបច្ចុប្បន្ននេះមាននីតិ ស្លឹកជួហ៊ុនសែនបានរំលឹកឲ្យដឹងថានៅក្នុងពេលបច្ចុប្បន្ននេះ មាននាងទៀតអប្សរាទឹកក្បាលត្រងោលសកម្មភាពរបស់កញ្ញាសេងធីរីដែលជាអ្នកចេះខាងច្បាប់និងការពារសិទ្ធិនោះដែលស្លៀកឈុតនាងអប្សរាចូលរួមសវនាការហាក់ប្រាជ្ញាពីចំណេះដឹងរបស់ខ្លួន។ ធ្វើឲ្យប៉ះពាល់វប្បធម៌ដ៏ល្អផូរផង់នោះត្រូវបានសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ចេញមតិបែបហួសចិត្តថាចេញនាងអប្សរាក្បាលត្រងោលណាមកទៀតហើយហាក់បង្ហាញនៃការហួសចិត្តទៅនឹងសកម្មភាពមិនសមកលៈទេសៈរបស់កញ្ញាសេងធារីនេះសម្ដេចនាយកហ៊ុនសែននៅក្នុងឱកាសត្រួតពិនិត្យការរដ្ឋានសាងសង់ប្រលានយន្តហោះអន្តរជាតិដេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2021បានមានប្រសាសន៍ថាឥឡូវចេញណាមានអប្សរាក្បាលចំណុលណាទៀតអាបកាច់យកមានណាមានណាយកអញមកនិយាយអញមកនិយាយខ្លួនឯងអាងាប់អូខេតើតារាជាសម្ដីហ៊ុនសែនប៉ុន្តែនិយាយស្ដីភេទអីដឹងអត់ពួកប្រទេសហ្នឹងមិនមែនប្រទេសម៉ាយអីណាឯងប្រទេសអញដែរតើអញមានសិទ្ធិនិយាយតាបកាច់យកមិនប្រទេសអ្នកនយោបាយណា អញចាំបាច់ណាមកឲ្យអញមិននិយាយអញនិយាយខ្លួនឯងតើអញក្តៅក្រហាយខ្លួនឯងតើអញឈឺចាប់ខ្លួនឯងតើនេះអានេះនិយាយដូចឈួតចឹងអូខេអឺពួកយើងដឹងហើយថាហ៊ុនសែនគឺជាមេដឹកនាំនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហើយ2022នេះហ៊ុនសែននឹងត្រៀមកាន់ញញួរធ្វើជា ប្រធានអាស៊ានហើយប្រធានអាស៊ាននឹងវាមិនមែនគេឲ្យធ្វើនឹងដោយសារតែ ប្រទេសកម្ពុជា គឺជាប្រទេសមួយ ណាដែលថាវាមានសមត្ថភាពណាដោយសារតែគេមើលឃើញអំពីសមត្ថភាពកម្ពុជាហើយត្រូវទទួលបានកិត្តិយសដើម្បីទទួល បានធ្វើជាប្រធានអាស៊ានមែនទេគឺជាទូនីតិវិលជុំទូនីតិវិលជុំទោះបីខ្វាក់ខ្វង់មិនដែរហើយយើងនឹងស្រាប់តែហ៊ុនសែនជាជាជាបុគ្គលប្រភេទណាអញ្ចឹងហើយត្រូវតែធ្វើចង់ដាក់ថា ចង់ចង់ចង់ពេលហ្នឹងហ៊ុនសែនជាឆ្កែក៏ដោយក៏ត្រូវតែធ្វើប្រធានអាស៊ានដែរព្រោះដល់វិញអាហ្នឹងហើយពីព្រោះអាហ្នឹងគេបានរៀបចំដល់វេនហើយណាដូចទេវតាជុំណាដល់វេនហ្នឹងហើយដូចទីពីសម្រាប់ទេវតាចឹងឆ្នាំណាទេវតាឆ្នាំណាទេវតាណាទេវតាហ្នឹងទេវតាដូចទីឲ្យអូទីឲ្យទេវតាឆ្នាំមន់ចឹងក៏មានកិច្ចទៅណាត្រូវតែមកឈឺហើយត្រូវតែមកព្រោះទៅដល់វេនឯងហើយអាហ៊ុនសែនដូចគ្នាចឹង មែនអាហ៊ុនសែនអីណាស្អីណាអស់ចាណាគេមកលើកធ្វើជាប្រធានអាស៊ានអាស៊ាន ទេអាប្រប្រានរੂអាប្រែតអើយពួកឯងដឹកនាំឈួតឈួតឯណាក៏ឲ្យវាធ្វើចឹងអាប្រកាច់យោតាមពិតរូបភាពដែលកញ្ញាសេនធីរីគាត់បានស្លៀកពាក់សម្លៀកបំពាក់ជានាងអប្សរាដើរចូលទៅតឡាការរបស់ក្រុងភ្នំពេញហ្នឹងណាគឺជារូបភាពមួយបង្ហាញពីការសម្ដែងមតិតវ៉ាប្រឆាំងសំពងក្បាលតឡាការភ្នំពេញយ៉ាងដំណំអស្ចារ្យណាស់កញ្ញាសេនធីរី កញ្ញាគឺជាមោទនភាពរបស់ខ្ញុំខ្ញុំកោតស្ញប់ស្ញែងក្នុងការឆ្លើយតបជាមួយនឹងសាវនាការដេការបស់តឡាការរបស់កញ្ញាគឺកញ្ញាបានឆ្លើយតបយ៉ាងល្អបំផុតអស្ចារ្យខ្លាំងមែនទែនកញ្ញាសេងធារី បានវាយចំកណ្ដាលប្រយោជន៍តឡាការរបស់ក្រុងភ្នំពេញការតបតែងខ្លួនការបង្ហាញពីការសម្ដែងមតិរបស់កញ្ញានេះគឺថាអស្ចារ្យណាស់ គឺវាយចំកណ្ដាលក្រយៅតឡាការក្រុងភ្នំពេញតែម្ដងគាត់កំពុងតែបង្ហាញអំពីការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងររបស់របបក្រុងភ្នំពេញទៅលើស្ត្រីខ្មែរអប្សរាគឺតំណាងឲ្យស្ត្រីខ្មែរណាដែលត្រូវដែលត្រូវរងនៅការធ្វើទុកបុកម្នេញពីរបបក្រុងភ្នំពេញបើអញ្ចឹងហើយហ៊ុនសែនឯងប្រើខួរគិតណាហ៊ុនសែន កុំចេញមកនិយាយទាំងប្រភ្លើចឹងមាន តែមនុស្សអកតេមនុស្សអត់ខួរមនុស្សល្ងងខ្លៅទើបអត់យល់អ្វីដែលកញ្ញាថេងធារីបានឆ្លើយតបខ្ញុំសុំកាត់តែពេកតិចបាទបាទខ្ញុំខ្ញុំឃើញគាត់កោសក់ពីដំបងឡើយកាលគាត់គេប្រងហៅឡើងតឡាការសាវនាការអញ្ចឹងណាគាត់ថាគាត់កោសក់ដើម្បីត្រៀមចូលមន្ទីរឃុំឃាំងណាអាហ្នឹង គ្រាន់តែគេកោសក់ត្រៀមចូលមន្ទីរឃុំឃាំងហាចាក់ចាក់ទុកគេគេបញ្ឈឺហ៊ុនសែនបាត់ហើយតែអត់យល់អានឹងខ្លាំងឬអត់យល់ហេតុអ្វីចាំបាច់ណាកោសក់ចូលមន្ទីរឃុំឃាំងគ្រប់ស្ត្រីទាំងអស់គ្រប់មនុស្សទាំងអស់ទាំងយើងគេគឺស្រឡាញ់ណាសក់ទិញសាប៊ូថ្លៃថ្លៃមកប្រើបដោះសក់អីជាដើមដើម្បីឲ្យឲ្យស្អាតចុះហេតុអីគាត់លះបង់សក់របស់គាត់ភាពណាអឺវាហៅថាអឺ ការឈឿនហៃរបស់គាត់គាត់បោះបង់ចោលសម្រោះឈឿនហៃនឹងសម្រោះសម្ផស្សរបស់គាត់ដល់គាត់ដឹងយ៉ាងពិតប្រាកដថានៅក្នុងមន្ទីរឃុំឃាំងនេះមិនមែនជាកន្លែងមួយដែលយើងទៅសម្រាកកាយទៅតែងខ្លួនទៅធ្វើអ្វីគឺជាមន្ទីរឃុំឃាំងដែលគេយកមនុស្សទៅឃុំឃាំងណាបំបិតសិទ្ធកក្រិចកក្រុកការរស់នៅការញ៉ាំចុកគឺថាវាកក្រិចអានឹងគេបញ្ជាក់ថាគុកហ៊ុនសែនគឺជាគុកសម្រាប់ណាគឺថាទរណកម្មទូទរណកម្មមនុស្សបាត់ហើយ ហ្នឹងហើយចឹងហើយបើគាត់កោសហ្នឹងហើយប៉ុណ្ណឹងអត់យល់អត្តន័យទៀតប៉ុណ្ណឹងអីពីជាការតស៊ូមតិមួយដល់ណាអ្នកអស្ចារ្យចាក់ក្នុងប្រអៅបេះដូងវិញចំកណ្ដាលក្រយៅរដ្ឋាភិបាលរបស់ក្រុងភ្នំពេញពីពិសេសគឺអាកលាការទីមកក្រុងភ្នំពេញហើយលើកទី2នេះទៀតខ្ញុំដំបូងខ្ញុំអត់បានស្ដាប់ព័ត៌មានណាខ្ញុំគ្រាន់តែឃើញគាត់ឈៀកពាក់អញ្ចឹងតាំងដូចជាគាត់ឡើងតឡាការអញ្ចឹងច្បាច់ឈៀកពាក់ជាអីសន្តិអីគេអប្សរាហ្នឹងគឺអត់សមទេ ខ្ញុំគិតចឹងតែដល់ពេលខ្ញុំបានស្ដាប់ព័ត៌មានខ្ញុំមើលទៅគឺថាអឺគាត់ធ្វើអញ្ចឹងគឺគាត់គាត់ថាយ៉ាងម៉េចគាត់ថាតឡាការរឿងសបាយទាំងទាំងអស់គឺសិតតែជាឆាកលខោនអញ្ចឹងទេគាត់ត្រូវតែរៀបចំរបស់តួខ្លួនរបស់គាត់ឲ្យសមនឹងស៊ីនឹងសាច់រឿងឆាកលខោនហ្នឹងឯងអត់មានរឿងអីត្រូវខុសព្រោះគេលេងលខោនដាក់គាត់គាត់ត្រូវតែដើរតួសម្ដែងគាត់ជាតួគាត់ជាតួអីគាត់ត្រូវតែងខ្លួនឲ្យសមនឹងសាច់រឿងណាដែលគេតាក់តែងមកនឹងឯង ហើយការកោតកោនេះទៀតវាអត់មានពាក់ព័ន្ធនឹងនឹងនឹងនឹងនឹងអប្សរាឯងពីព្រោះគាត់ថាគាត់កលតកលលើកទី2នេះគឺគេនឹងយកគាត់ទៅមន្ទីរឃុំឃាំងទៀតឯងគាត់គ្រាន់តែធ្វើបរិយធំគាត់ទៅរៀបចំមុនដើម្បីចូលគុកតើហើយអាការស្លៀកពាក់សម្ដែងណាគឺរួមដល់គាត់ណាវិជ្ជការលះបងណាវិជ្ជការលះបងនឹងធម្មតាមនុស្សស្រីយើងសំខាន់ណាស់អត់វិជ្ជាកេសាវិជ្ជាសម្រស់មួយរបស់មនុស្សស្រីណា វាវាមានសារៈសំខាន់ណាប៉ុន្តែគាត់លះបង់គាត់លះបង់បង្ហាញអំពីការចូលរួមមតិក្នុងការតវ៉ាប្រឆាំងក្នុងការធ្វើទុកបុកម្នេញធ្វើបាបទៅលើស្ត្រីភេទហ្នឹងហើយហ្នឹងហើយហើយអាគាត់ស្លៀកពាក់ជាអីជាអប្សរានេះហ្នឹងហើយយើងនិយាយជាដដែលអញ្ចឹងដែលខ្ញុំបានតាមដានគឺគឺថាគឺជាការមួយណាប្រហែលគាត់និយាយថាគឺជាអឹមតំណាងស្ត្រីខ្មែរណាតំណាងស្ត្រីខ្មែរ ហើយបងស្រីហ្នឹងខ្ញុំឃើញពីដំបូងឡើយតែឆ្នាំណាខ្ញុំភ្លេចណាពីឆ្នាំណានេះគាត់ចូលនៅស្រុកខ្មែរហើយពួកអាពួកអាសមត្ថកិច្ចពួកអាបាត់ដៃទី3ខ្លួនរួញច្រានគាត់អីសពបែបទាំងអស់កាលហ្នឹងគាត់អត់សូវចេះនិយាយខ្មែរគាត់គ្រាន់ថាគាត់បានអាចេពីអាបាត់ទៅពួកកំសាកកំសាកកំសាកបានតែប៉ុណ្្នឹងឯងគាត់ចេះបានតែប៉ុណ្្នឹងឯងចាហ្នឹងហ្នឹងឯងខ្ញុំតាមដានមកខ្ញុំចូលចេះគាត់ណាគាត់និយាយរឿងគាត់ហើយឯគាត់អត់អត់អត់មានចេះអ្វីក្រៅពីជេពួកហ្នឹងថាពួកអាកំសាព្រោះច្រានគាត់រុញច្រានគាត់មិនឲ្យគាត់និយាយមិនឲ្យគាត់ថាអ្វីបានណា ហ្នឹងដល់ដឹងឆ្នាំហើយហើយឥឡូវហ្នឹងដែលយើងឃើញសកម្មភាពរបស់គាត់ដែលគាត់ឡើងមកអឺស្អីគេតឡាការដើម្បីចូលចូលខ្លួនចូលខ្លួនក្នុងតឡាការដើម្បីកាត់ក្តីគឺជាការសំស្របមួយ ដែលបង្ហាញពិភពលោកឃើញ ថារោងលខោនរបស់ហ៊ុនសែនគឺសំតែគេលេងលខោនជាមួយចឹងឯងហ្នឹងហើយហើយខ្ញុំកោតសរសើរទឹកចិត្តទឹកចិត្តទឹកចិត្តរបស់គាត់ដែលគាត់ខំលះបង់រូបសម្ផស្សរបស់គាត់ ណាហ្នឹងហើយហើយខំយកពេលវេលាទៅយកសម្លៀកបំពាក់មកតែងដើម្បីដើរតួលខោនលេងជាមួយពួកហ៊ុនសែនគឺវាអត់មានរឿងអ្វីទៅត្រូវខុសទេគឺជាតំណាងទោះជាគាត់អប្សរាតងោលក៏ដោយមិនមិនត្រងោលក៏ដោយអានេះគឺជាការតំណាងមួយ ដែលយើងអាចទទួលយកបានគឺយើងឃើញកសកម្មភាពរបស់គាត់គឺយើងមានការកោតសរសើរដែលគាត់ហ៊ានលះបង់ដែលគាត់ហ៊ានលេងឆាកល្ខោនជាមួយពួកជនបដិការគឺយើងមានការកោតសរសើរចា៎ អឺខ្ញុំភ្ជាប់ជាមួយនឹងអ្វីដែលគោភាសាខ្ញុំគោមេភាសានៅពេលដែលបងប្អូនយើងចាញ់ចូលចាញ់បញ្ចេញមតិគេចោទបងប្អូនថាយើងនឹងញុះញង់យើងនឹងបង្កើតហិង្សាឬក៏ស្អីស្អីរហូតចោទបងប្អូនមានន័យចាំតែគេចោទអ្នកស្រីទេវនីវាយបលីហេគេចាប់គាត់ដាក់គុកក៏បងប្អូនមានន័យចាំហេគេចោទថាអ្នកស្រីទេវនីនឹងវាយបលីហើយចាប់គាត់ដាក់គុកថាថ្ងៃកោះនោះខ្ញុំសុចនឹងចុកពោះ ចោតអ្នកស្រីទេវនីនឹងវាយប៉ូលីសហើយចាប់អ្នកស្រីវេទេវនីដាក់គុកណាគឺថាវាហួសចិត្តណាស់ណាចោតស្រីមនុស្សស្រីទៅវាយប៉ូលីសហ្នឹងហើយហើយតាំងពីមានរូបភាពមានអាប៉ូលីសបកាច់មុខឡានមានស្អីស្អីគេប្រើគ្រប់រូបភាពដើម្បីចោតណាហ្នឹងហើយចាមិនពេកបងបែរសាច់តឡាកាតឡាកាហ៊ុនសែនជាជាលខោនអឺកាត់ គាត់ជ្រើសរើសតួសម្ដែងជាតួអប្សរាគាត់ដឹងច្បាស់បំបាក់មុខតឡាការហ៊ុនសែនចាស់ត្រឹមត្រូវគឺគាត់ត្រឹមត្រូវត្រឹមត្រូវហ្នឹងហើយព្រោះអីគាត់តែតែនិយាយនិយាយសូហ្វីនិយាយអឺអ្នកណាក៏ដឹងដែរថាតឡាការហ៊ុនសែនគឺជាតឡាការ គឺជា Telegram តែយល់បញ្ជាទៅឲ្យអ្នកណាជាប់គុកអ្នកណាដោះលែងអីយ៉ាងម៉េចអាហ្នឹងគឺយកតឡាការហ្នឹងយកមកចាប់ខ្មែររករឿងខ្មែរអីសពតែគឺជាការសិទ្ធិរៀបចំរឿងលខោនរបស់គេហ្នឹងឯង ហ្នឹងហើយអញ្ចឹងទេគាត់តែងតួឲ្យសមនឹងលខោនរបស់គេដែលគេកំពុងលេងអ្នកគាត់ហ្នឹងហើយគឺខ្ញុំអាចទទួលយកបានចាគឺថារូបភាពដែលកញ្ញាសេនធីរីគាត់បានបង្ហាញឲ្យយើងឃើញហ្នឹងគឺជារូបភាពមួយ គឺថាចាក់ដោតខ្លាំងមែនទែនក៏ក្រៅពិភពលោកហ្នឹងហើយខ្ញុំតែបង្ហាញអំពីតត្តភាពពិតនៅក្នុងសង្គមខ្មែរចាសង្គមតឡាការខ្មែរយ៉ាងម៉េចឲ្យពិភពលោកបានឃើញ តឡាការគ្រាន់តែជាលខោនតឡាការគ្រាន់តែជា អាយ៉ងដែលគេប្រើប្រាស់ដើម្បីធ្វើបាបទៅលើប្រជាពលរដ្ឋខ្មែរពិសេសគឺស្ត្រីខ្មែរហើយស្ត្រីខ្មែរកំពុងរងគ្រោះក្នុងកម្រិតណារូបភាពដែលគាត់បង្ហាញចេញមកហ្នឹងគឺចាក់ដោតខ្លាំងមែនតើហើយកំពុងតែសម្ពងក្បាលតឡាការស្រុកខ្មែរបំបាក់មុខហ៊ុនសែនបំបាក់មុខហ៊ុនសែនបំបាក់មុខអារុនខោនយួនលោករងខោនចិនហៅអឺ ហើយតើឥឡូវនោះហ៊ុនសែនចេញមកប្រាភាសាជេរប្រមាថទៅលើកញ្ញាសេងធារីទៀតបង្ហាញអំពីសម្ដាននិងចរិតពៀលយងក្នុងរបស់ហ៊ុនសែនទៀតហ៊ុនសែនតែងតែប្រើអំពីថាគេមានអី gender គោរពសិទ្ធិស្ត្រីស្ត្រីខ្មែរអញ្ចឹងណាប៉ុន្តែចរិតហ៊ុនសែនគឺជាប្រភេទជនពៀលថោកទាប សំបីកុំថាឡើយសកម្មភាពក្នុងការធ្វើទុកបុកម្នេញទៅលើលោករៀងកែស្ត្រីខ្មែរហ៊ុនសែនមិនបានធ្វើដោយខ្លួនឯងតែហ៊ុនសែនប្រើកូនចៅឲ្យធ្វើដូចជាប្រើពួកកងសន្តិសុខឲ្យទៅវាយធ្វើបាបស្ត្រីថ្ងៃសុខណាគាត់ធាក់បោកអីចឹងណាចរិតហ៊ុនសែនប្រើកូនចៅឲ្យធ្វើមិនធ្វើខ្លួនឯងតែប្រើកូនចៅឲ្យធ្វើចរិតហ៊ុនសែនមានស្ត្រីហ៊ុនសែនក៏ហ៊ុនសែនប្រមាថទៅលើស្ត្រីភេទដែរម៉ៃក្មេក ចរិតហ៊ុនសែនមិនមែនជាចរិតមេដឹកនាំទេគឺជាចរិតមេចោលគិតកោហ្នឹងហើយបើចរិតមេដឹកនាំណាគេអត់មានឡើងលើវេទិកាមកអាភាសាដែលមិនត្រូវនិយាយក៏និយាយដែរនេះថ្មីថ្មីដែលយើងបានស្ដាប់នេះសូម្បីតែយើងស្រីអត់ចង់ហ៊ាននិយាយផងហើយគាត់ថាតាមគេយកអាភាសាអាភាសយកមកនិយាយលើវេទិកាជាសាធារណៈហើយជានាយករដ្ឋមន្ត្រីទេមិនខ្វេចទេមើលបាក់មុខណា យើងថាតាមគេមែនតែមិនត្រូវថាគេអធិសាខ្លួនឯងចឹងហើយបានចិនវាហៅថាអាសង្ហាដើរប្រច្រាស់ទិសពួកវាខុសគេយ៉ាហូបចិនវាហួចចិត្តវាវាធ្លួយមាត់ហៅចឹងណាហៅថាអាអាប្រច្រាស់ទិសណាបើសិនជាវានឹងធម្មតាដូចមេដឹកនាំគេដតេទៀតអាណាហៅវាថាប្រច្រាស់ទិសតែគេខុសគេហ្នឹងណាដល់គេហៅប្រច្រាស់ទិសហ្នឹងបើសិនជាគាត់មាន មានមានបញ្ញាឈ្លីវេមាន ខួរក្បាលជាមេដឹកនាំណា គាត់អាចនិយាយបដែបដៅកូនចៅបានខ្មែរពិភពលោកបានគាត់ថាខ្មែរចេះតែជេរគ្នាស្អីសពបែបយ៉ាងខ្មែរនៅក្រៅប្រទេសជាពិសេសគណៈបពប្រឆាំងតែម្ដងគាត់គិតថាគណៈបពប្រឆាំងជេរហើយគាត់គិតថាពួកគាត់ទៅបង្កើតស្ថាប័នជេរយ៉ាងម៉េចនោះអាភិយ៉ាងម៉េចនោះអាខ្លាសអាមហាអាចអាកងៃស្អីគេស្អីគេឈួយគេអាផេងបានណាណាហើយពួកអស់ហ្នឹងសពបែបយ៉ាងស្ទិតតែស្ថាប័នជេរហើយគាត់អត់ដឹងថាគាត់នៅមិនទេមើលឃើញតែកំហុសគណៈបពប្រឆាំង គណៈបពប្រឆាំងជេរមិនមិនចុះអាអ្នកនៅក្នុងប្រទេសខ្មែរដែលមិនមែនជាអ្នកនយោបាយតែគាត់ជាពលរដ្ឋការរស់នៅធម្មតាណាដែលបង្កើតយកអាអាអាអាការឡៃមកជេរគ្នាអាអាភិសផ្លាប់បែបយ៉ាងតើហ៊ុនសែននេះមើលឃើញដែរហើយបើសិនជាយើងមានចរិតជាមេដឹកនាំមកយើងអត់ត្រូវមកយើងអត់ត្រូវចេញមកវាយប្រហារគណៈបពប្រឆាំងចេះចេះអត់ទេ ត្រូវប្រាប់ទៅនិយាយថាអ្នកណាក៏ដោយកបប្រឆាំងក៏ដោយមិនប្រឆាំងក៏ដោយជាទូទៅគឺត្រូវចេញច្បាប់ទាំងអស់មកថាក៏កុំអោយជេរគ្នាពួកយើងជាខ្មែរទាំងអស់គ្នាហើយបើគាត់ជាមេដឹកនាំមេថាខ្មែរគណៈបកណាក៏ដោយគណៈបកប្រឆាំងក៏ដោយមិនប្រឆាំងក៏ដោយគឺសិទ្ធិឯនឹងក្រមការគ្រប់គ្រងរបស់គាត់អញ្ចឹងកុំអោយជេរគ្នាអ្នកណាទៅកាន់ប្រកាន់គណៈបកណាណាប្រកាន់គណៈបកគឺគេគេមានសិទ្ធិប្រកាន់គណៈបកហ្នឹងប៉ុន្តែមិនមែនមករកកំហុសឲ្យគណៈបកប្រឆាំងទេគណៈបកប្រឆាំងគឺជាគណៈបកដែលរងគ្រោះ ហើយអាការរងគ្រោះនេះពលរដ្ឋទេគាត់អត់មានហ៊ាននិយាយអត់មានអត់មានហ៊ានថាមានអីទាំងអស់មានការឈឺចាប់ហើយអាការឈឺចាប់បកសម្ដីទៅវិញគឺសម្ដីអសរោះចឹងឯងជេរចោលចឹងឯងហើយអ្នកណាគេអ្នកបង្កើតទាំងអស់ហ្នឹងគឺសំទង្វើហ៊ុនសែនហ្នឹងជាអ្នកបង្កើតអត់មានការជេរបចោលណាបើយើងកុំបំភ្លៃការពិតកុំចាប់គេដាក់គុកកុំយកអ្នកខ្មែរសូត្រត្រង់ទៅចាប់ដាក់គុកគេមានការក្តៅក្រហាយណា ទាំងអស់នោះគឺត្រូវសេះតែទង្វើរបស់ខ្លួនអត់ដឹងរាល់ថ្ងៃទង្វើរបស់ខ្លួនធ្វើយ៉ាងម៉េចអាចចោលមកដែរដៅខ្ញុំសុំទោសឲ្យមិនដល់ខ្ញុំទៅយ៉ាអូខេហ្នឹងហើយចុះមកខ្ញុំចង់ប្រាប់ទៅហ៊ុនសែនវិញណាខ្ញុំចង់ប្រាប់ណាសម្ដីហ៊ុនសែនឯងហ្នឹងមិនស័កសមជាមេដឹកនាំទេការប្រើភាសាមកនេះណាហើយខ្ញុំរូបភាពដែលហ៊ុនសែនឯងជេរប្រមាថទៅលើអ្នកស្រីសេនធីរីវាជារូបភាពមួយណាបង្ហាញ អំពីចរិតពីល គួរតែខ្មាស់គួរតែខ្មាស់ខ្មាស់ទៅលើកញ្ញាសេងធារីវាជាការឆ្លើយតបមួយជារូបភាពមួយណាដែលគាត់បានបង្ហាញទៅមកនឹងតែសួស្តីសួស្តីបងប្អូនមកក្រោយអឺ បើនិយាយពីរឿងអ្នកគ្រប់គ្រងហ៊ុនសែនណាសំបីតហ៊ុនសែនប្រមាថជីវិតពលរដ្ឋខ្មែរណាហ្នឹងហើយសំបីតហ៊ុនសែនប្រមាថជីវិតពលរដ្ឋខ្មែរក៏គាត់ផ្ទះដៃគ្រប់គ្រងដែរខ្ញុំឃើញខ្ញុំឃើញអ្នកគ្រប់គ្រងអ្នកអង្គុយពីក្រោយនៅវេទិការបស់ហ៊ុនសែនបងប្អូនមានន័យចាំទេហ៊ុនសែនគាត់ប្រើភាសាមួយគាត់ថាបើកុំបើសិនជាដឹងផែនការហ្នឹងបងប្អូនចេញតវ៉ាមតិនៅស្ពាននេះណា បើសិនជាដឹងផែនការពួកឯងមុនណាអញគឺថ្ងៃនឹងខែនឹងថ្ងៃបុណ្យសពបុណ្យខ្មោចពួកឯងហើយបែរជាពលរដ្ឋខ្មែរផ្ទះដៃអបអរនឹងសម្ដីហ៊ុនសែនអ្នកដែលអង្គុយពីក្រោយសកម្មជនរបស់គាត់មិនមែនពលរដ្ឋទេសកម្មជនរបស់គាត់ហើយលូសំលេងផ្ទះដៃនៅក្នុងនោះសំបីតាភាសាប្រមាថជីវិតពលរដ្ឋខ្មែរក៏ពួកគេអបអរសាទរដែរ វិជាសម័យកាលមួយគេអត់ខ្វល់ទេចង់មេដឹកនាំធ្វើរឿងថោកទាបមិនក្រៅគេអត់ខ្វល់ទេសំខាន់ឲ្យតែគេបានអំណាចសម័យកាលគឺថាវាវល់ឯសម័យកាលនេះហ្នឹងហើយមិញហ្នឹងអឺមិញពីនិយាយដល់ណាទីមិញចូលមកកដាទីចឹងដូចរៀងភាំងតិចអត់អីទេហ្នឹងថ្ងៃហ្នឹងខែធ្នូអាហ្នឹងមិញយើងយើងនិយាយតាក់ទងអំពី កញ្ញាសេងធារីដែលគាត់កោកោសក់ហ្នឹងហ្នឹងហើយឥឡូវខ្ញុំសូមនិយាយអំពីរូបភាពដែលកញ្ញាធារីកោសក់ហ្នឹងថ្ងៃហ្នឹងមានកញ្ញាថេងសេងធារីហើយបងប្អូនមាននៅចាំអញរូបភាពកោសក់របស់អញបងអូនស្រីឈឿនដារវីហ៎គឺគឺជាការចូលរួមណាគឺការចូលរួមក្នុងការថ្លែងមតិក្នុងការប្រឆាំងចំណាត់ការដែលគេបានធ្វើទៅលើរូបគាត់បងប្អូនមានចាំទេហេតុតែគាត់ ឈប់បិទបិទសំឡេងតិចយកឆ្កែចេញតិចសិនឯក្មេងយ៉ាប់វេទនាណាពេល live ដាំដងឆ្កែហ្នឹងឯងអស់ពីមនុស្សឆ្កែឆ្កែមនុស្សហ្នឹងឯងបងស្រីរួមគ្នា សំពងក្បាលអាបញ្ច្រាស់ទិសទៀតហើយត្រូវហើយចា ហ្នឹងហើយយើងគ្មានអ្វីក្រៅពីសម្ពងរដ្ឋាភិបាលចោលទេពីព្រោះអីយើងមើលឃើញអង្គើថោកទៀតរបស់រាជមេដឹកនាំខ្មែរសប្តាហ៍ហ្នឹងគឺយើងជាជនជាតិខ្មែរគឺយើងមិនពេញចិត្តយើងអត់ពេញចិត្តទេហ្នឹងហើយគេមិនដែលតាំងខ្លួនជាជាមេដឹកនាំរបស់ខ្មែរគេមិនដែលយកខ្មែរណាគ្រប់គ្រង ខ្មែរដើម្បីសម្រាប់ខ្មែរ គេតាំងនាមជាគេហ្នឹងប្រទេសហ្នឹងគឺជាប្រទេសរបស់គេគេចាត់ខ្មែរគេចោតខ្មែរគេសម្លាប់ខ្មែរគេបង្អត់កាហាអីសពបែបយ៉ាងទាំងអស់គេគេថាគេទុកខ្មែរហ្នឹងគេថាដូចជាសត្វជាធាតអញ្ចឹងតែអញ្ចឹងឯងគឺយើងជាជនជាតិជនជាតិខ្មែរយើងទោះជានៅក្រៅប្រទេសក្រៅយើងមានការឈឺចាប់យើងបានក្តីសុខតែយើង តែមានបងប្អូនយើងទៅជាសាច់ញាតិរបស់យើង ខ្មែរជាពិសេសប្រទេសជាប្រទេសរបស់យើងទាំងមូលហ្នឹង គឺវាមហន្តរាយគឺធ្លាក់នៅក្នុងកណ្ដាប់ដៃចោលយួនអញ្ចឹងហ្នឹងឯងដោយសារតែអាលឺលឺរងខ្សៅពកងានផ្ទះបាញ់ចំក្រៅឆ្នាំហ្នឹងឯងដាក់មកខ្សែមកធ្វើខាត់ហ្នឹងខ្ញុំតែនិយាយម្ដងម្ដងខ្ញុំខាត់ហ្នឹងចាអត់លឺសលេងទេម៉ៃក្មេងបាក់សូជា42នាក់ផ្សេងទៀត ប៉ុន្តែនេះត្រូវលើកពេលទៅថ្ងៃទី18ខែធ្នូវិញដោយសារកញ្ញាបានកោសក់និងឆ្លៀកឈុតជា លក្ខណៈនារីអប្សរាមិនស័កសមតាមកលៈទេសៈតាមបទបញ្ជាផ្ទៃក្នុងនួនស្ដេចជួហ៊ុនសែនបានមិនដែរហ៊ុនសែនហ៊ានហ៊ាន ចាប់ហ៊ានចាប់កញ្ញាសេងធារីដាក់ដាក់ឃុំឃាំងទាំងសម្លៀកបំពាក់អប្សរាឯង ហ៊ានទេពស់តំណាងឲ្យស្ត្រីខ្មែរណាអប្សរាគឺតំណាងឲ្យស្ត្រីខ្មែរហ៊ានចាប់ទេតែទីបំផុតឲ្យហ៊ានចាប់ណាសាក់ចាប់លោមើលហើយថែមទាំងមានការចូលរួមពីមិត្តភ័ក្ដិគាត់ដែលជាមេធាវីដល់3នៅក្រៅប្រទេសទៀតណាគាត់មិនពេលគាត់មិនខ្ញុំជឿថាជាបើសិនជាកញ្ញាសេងសធិរៀងអត់ស្លៀកពាក់ជាអប្សរាខ្មែរក៏វាអត់ហ៊ានចាប់ដែរពីព្រោះវាព្រោះគាត់អត់មានធ្វើអ្វីខុសវាអត់មាន ហ្នឹងហើយហើយគាត់ជាជនជាតិអមសហរដ្ឋជនជាតិអាមេរិកទៀតតែអញ្ចឹងទេតែគេចាក់ជនជាតិគេដាក់គុកតោះតែយើងមានផោះតាំងត្រឹមត្រូវជាក់លាក់ពិតប្រាកដណាណាបានអាចបានអាចហើយណាមួយបើសិនជាយកគាត់ទៅដាក់គុកមានមេធាវីគាត់ប្តឹងផ្ដាល់គឺថាគ្រឿងកាន់តែបែកស្រាយកាន់តែបែកអញ្ចឹងហើយបានហ៊ុនសែនអត់អាចណាអត់អាចចាប់គាត់ណាសុកចិត្តធ្វើបឡំបឡំវល់វល់វល់អញ្ចឹងដែរបើសិនជាយកគាត់ ខ្ញុំបើខ្ញុំមិនមែនចង់ឲ្យគាត់ជាប់គុកបើសិនខ្ញុំគាត់គេចាប់គាត់ដាក់មន្ទីរឃុំឃាំងមែនណាហើយគាត់មានមេធាវីនៅក្រៅប្រទេសហ្នឹងណាគឺគេធ្វើការហ្នឹងគឺហ៊ុនសែនរឿងរ៉ាវហ៊ុនសែនកាន់តែគេបកស្វែកបកអាក្រាតរឿងកាន់តែធំពួកឯងមេធាវីបរទេសធ្វើគេធ្វើការនីមួយៗគេអត់មានធ្វើការដូចមេធាវីពួកហ៊ុនសែនបង្កើតមកអាគ្មានគាត់ជ្រុះប្រលេពីក្បាលក៏ខ្លាយជាមេធាវីដែរហ្នឹងពួកពួកហ្នឹងវាមិនមែនធ្វើការតាមច្បាប់ត្រឡប់ពួកហ្នឹងវាធ្វើការតាមបញ្ជា ណាតាមមេអាមេអាមេធាវីប្រហែលក្បាលក្មេងៗ5នាក់ដែលដែលវាអឺវាចូលរួមរំលាយគណៈបកសង្គ្រោះជាតិដែរឃើញទេអ្នកខ្លះគេរៀនឡើងទៅពេកក្បាលគេមិនទាន់ខ្លាចទៅជាព្រះរាជព្រះរាជអាញាផងហើយឯងនេះ នៅតាំងខ្លួនជាព្រះរាជអាញាណាចៅខ្ញុំក៏ចេះធ្វើដូចគ្នាដែរព្រះរាជអាញាព្រោះធ្វើតាមតាមយាយប្រាប់ទៅហើយធ្វើចេះទៅចេះធ្វើបានដូចគ្នាចៅខ្ញុំយក5ឆ្នាំ3ឆ្នាំធ្វើបានដូចគ្នាហើយអាមេធាវីសុខខ្មែរដូចគ្នាអញ្ចឹង រាល់ថ្ងៃនេះមេធាវីក៏ដោយប៉ូលីសក៏ដោយទាហានក៏ដោយអ្នកមានបុណ្យមានស័ក្តិមានផ្កាយក៏ដោយគឺគេមិនដែលធ្វើយកច្បាប់យកទម្លាប់មកធ្វើការទេគេមិនដែលយកច្បាប់មកធ្វើការទេគេយកធ្វើការតាមបញ្ជានេះតែមកបងហ៊ុនសែនហ្នឹងឯងចាបំណុលបរទេសដែលសុករំដួលជំពាក់គេឡើងដល់11000លានដុល្លារ11000លានដុល្លារអាមេរិកហើយ ពលរដ្ឋខ្មែរអ្នកជាពាក់ប៉ុន្តែហ៊ុនសែនវាវាធ្វើមានបាន តែពលរដ្ឋខ្មែរគឺជាប្រចាំបំណុលព្រោះវាទៅខ្ចីហ្នឹងវានៅពេលដែលវាទៅខ្ចីវាទៅខ្ចីវាទៅដើរសំបុលគេហ្នឹងវាតែងយកឈ្មោះពលរដ្ឋខ្មែរនិងប្រទេសខ្មែរយកទៅដាក់ប្រចាំតែមានបានវាជាអ្នកមានបានហ្នឹងហើយហ្នឹងហើយខ្ញុំវិញតកតងឯស្ពេកអាហ្នឹងបំណងមានបំណងសំឡងឯឬក៏បំណងអត់សំឡងមានចាស់ ឥឡូវខ្ញុំសូមងាកមកនិយាយអំពីតកតងមកខ្ញុំអត់បាននិយាយណាតកតងអំពីរូបភាពដែលកញ្ញាសេងធារីដែលគាត់កោសក់ណាគាត់កោសក់គាត់ដើម្បីធ្វើដំណើរទៅសាវនាការដើម្បីត្រៀមលក្ខណៈអាការកោសក់នឹងគាត់បង្ហាញអំពីការធ្វើត្រណកម្មឬការបើការឲ្យថាគាត់បានរៀបរាប់នៅក្នុងវីដេអូគាត់ហើយគាត់ត្រៀមលក្ខណៈដើម្បីចូលគុកគាត់ថាតើនៅក្នុងគុកនឹងវាមានការវាមានភាពកខ្វក់ស្មូកគ្រូយ៉ាងម៉េចអញ្ចឹងគាត់ការពារទុកជាមុន ដើម្បីត្រៀមលក្ខណៈក្នុងការចូលគុកនេះបង្ហាញពីរូបភាពមួយនៅអឺការធ្វើទរណកម្មនៅក្នុងមន្ទីរឃុំឃាំងណាវារស់នៅទីកខ្វក់អត់មានការសម្អាតអីចឹងហ្នឹងហើយហើយការស្លៀកពាក់របស់គាត់គឺថាបង្ហាញអំពីស្ត្រីខ្មែរពួកអប្សរាគឺតំណាងឲ្យស្ត្រីខ្មែរដែលរងនឹងការធ្វើទុកបុកម្នេញធ្វើបាប ពីរបបក្រុងភ្នំពេញ ពួកយើងបានឃើញគ្រប់រូបភាពនៃការធ្វើបាបគ្រប់រូបភាពពីរបស់ក្រុងភ្នំពេញទៅលើស្ត្រីភេទវាយធ្វើបាបចាប់បោកបួយើងមើលឃើញទៅគឺថាយើងឈឺចាប់ខ្លាំងមែនទែនណាយើងឈឺចាប់ខ្លាំងមែនទែនមើលយើងឃើញកងសន្តិសុខណាធ្វើបាបយ៉ាងម៉េចនៅពេលដែលគេធ្វើបាបហើយណាពួកអស់នោះតែទទួលបាននឹងការលើកទឹកចិត្តពីមេរបស់វាថែមទៀត ណាអញ្ចឹងរូបភាពដែលអ្នកស្រីដែលកញ្ញា សេងធារី សំទុះកញ្ញាកញ្ញាសេងធារីដែលគាត់បង្ហាញចេញមកនេះគឺថាសម្រាប់ខ្ញុំខ្ញុំខ្ញុំកប់ស្ញប់ស្ញែងនៅនៅនៅអ្វីដែលអ្នកស្រីចេះតែច្រឡំកញ្ញាសេងធារីគាត់ បានបង្ហាញរូបភាពនេះចេញមកឆ្លើយតបទៅនឹងចំណាត់ការតឡាការទីងមងរបស់របស់ក្រុងភ្នំពេញ កលាការឯក្រុងភ្នំពេញគេតុបតែងតុបតែងជាសេណារីយ៉ូដើម្បីកាត់ទោសគាត់ចោទគាត់ថាចូលរួមក្បត់ជាតិជាមួយនឹងលោកប្រធានស្ដីទីសមរង្ស៊ីក្នុងមេត្តភូមិនិវត្តថ្ងៃ9វិច្ឆិកាបើចឹងហើយគាត់ធ្វើតាមអ្វីដែលគេតុបតែងជាសេណារីយ៉ូជាលខោនចឹងគាត់តែងខ្លួនគាត់ណាហើយក៏ឆ្លប់បញ្ចាំងអំពីស្ត្រីខ្មែរដែលកំពុងរងគ្រោះត្រូវគេចោទប្រកាន់ធ្វើបាបធ្វើទុកបុកម្នេញផងដែរ អានេះជាការឆ្លើយតបមួយដ៏ល្អអស្ចារ្យមែនខ្លាំងមែនទែនកញ្ញាសេនតរីខ្ញុំសូមកោតស្ញប់ស្ញែងច្បាស់ខ្ញុំប្រើពាក្យមួយម៉ាត់ថា អ្នកស្រី គឺជាតំណាងឲ្យឆន្ទៈស្ត្រី ខ្មែរដែលកំពុង តែស្រេកឃ្លាននៅសេរីភាពតំណាងឲ្យឆន្ទៈស្ត្រីខ្មែរដែលកំពុងរងនឹងការធ្វើទុកបុកម្នេញត្រូវគេគៀបសង្កត់ត្រូវគេជិះជាន់ខ្ញុំសូមកោតស្ញប់ស្ញែងកញ្ញាខ្លាំងមែនទែនខ្ញុំសរសើរគាត់មួយទៀតទៅថ្លៃអីមិញគឺគាត់អឺ ទៅសហរដ្ឋអាមេរិកតាំងពីក្មេងអត់ចេះអក្សរខ្មែរអត់ចេះខ្មែរណាតែទោះជាណាគាត់ខំប្រឹងរៀនណារៀននិយាយឃើញគាត់ខំប្រឹងនិយាយគាត់និយាយគាត់និយាយបានច្រើនគាត់និយាយខ្មែរបានច្រើនគាត់និយាយបានល្អតែហើយរូបភាពទៅគាត់ឆ្លើយតបនេះគឺថាពួកអាតឡាការហ្នឹងស្អំតកកឥឡូវនេះខែនៅនៅអរំខែតកកធ្លាក់យកខួរក្បាលវាមកមកឈ្មោះរុកនៅក្នុងតកកនឹងត្រាំមួយ6ខែធ្លាក់តកកហ្នឹងក៏អត់ក៏អត់បាត់ឈឺដែរ បកប្រាប់ប៉ុណ្ណឹងគឺថាកក្រើកពិភពលោកតែម្ដង គឺជាការឆ្លើយតបមួយដ៏ល្អរបស់កញ្ញាសេងធារីអស់ចាអស់ចាអស់ចាខ្លាំងមែនទែនកញ្ញាសេងធារី នៅការឆ្លើយតបទៅលើចំណាត់ការតឡាការរបស់ក្រុងភ្នំពេញជាការវិញចំកណ្ដាលក្រយៅទៅរបស់ក្រុងភ្នំពេញអស់ចាខ្លាំងណាស់អញ្ចឹងយើងរួមគ្នាទាំងអស់គ្នាបើសិនជាយើងអាចធ្វើបានអស់គ្នាកោសក់ទាំងអស់គ្នាកោទាំងអស់គ្នា តម្រៀបពួកឡើងតឡាការកៅទាំងអស់បង្ហាញអំពីការចូលរួមតវ៉ាណាបញ្ចេញមតិតែយើងត្រូវការភាពស្អាតស្អំត្រឹមត្រូវការយុត្តិធម៌លោកនឹងតែងអប្សរាលើក្រោយតែងស្អីផ្សេងទៀតជាមួយវាចេញច្បាប់អីចេញច្បាប់អត់ឲ្យស្លៀកពាក់អីតែទូអីចេញមកយើមើលម៉ែមិនបើបើបើវាស្លៀកឲ្យយើងស្លៀកអត់ឲ្យយើងស្លៀកពាក់អប្សរាតើយើងស្ដែងខ្លួនទៅពាក់ដួនទេវតាពាក់ដួន ទេវតាពាក់ដួនបោកក្របីលើកជើងបោកក្របីអាទេវតាមកផាណូយពាក់ដួនពាក់ដួនពាក់ដួនអាពាក់អាវផាយចូលបានអឺយ៉ាពាក់អាវផាយចូលចូលបានខ្លួនអាយខ្លួនអូយើងអាចឈីពាក់អញ្ចឹងបានព្រោះតឡាការតឡាការយួនអញ្ចឹងយើងពាក់អាវហ្នឹងមែនមែនពាក់ដួនពាក់អាវផាយពាក់ពាក់អាវផាយព្រោះតឡាការយួនយ៉ាព្រោះតឡាការយួនទៅឈីពាក់តាមតឡាការយួនជប់ហ្នឹងហើយយ៉ាយើងចូលទៅចឹងទៅយ៉ា ចាំចាំចាំគេហៅឡើងចាំយើងគេហៅយើងឡើងតឡាការចាំវាអនុញ្ញាតឲ្យយើងចូលស្រុកខ្មែរណាចេញដីកាមកហៅពួកយើងចូលទៅតឡាការប៉ុន្តែបាត់អត់អត់មកដល់អត់មកច្រកឲ្យពួកយើងចូលហ្នឹងហើយហើយថ្ងៃក្រោយបើសិនហៅចូលទៅទៀតបើសិនហៅចូលយើងក៏បងមួកយួនក៏អាវយួនឲ្យខ្ញុំស្លៀកហើយរៀនភាសាយួនខ្លះជេរៀនភាសាយួនច្រើនឲ្យឲ្យខៃទៅជេអហ្នឹងហើយពេលអន្តរាការហៅយើងឡើងតរាការឧទាហរណ៍ធម្មតាឡើងតរាការយើងមិនហៅនិយាយនៅគេហៅយើងមិននិយាយ តែអញ្ចឹងទៅយើងត្រូវរៀនភាសាយួនជេអីមកមកប្រើអញ្ចឹងដាក់តែយើងអញចេះតែប៉ុណ្ណឹងហ្នឹងហើយដាក់វាប្រើអញ្ចឹងទៅអតលាកាគាត់យកហ្នឹងអញ្ចឹងនេះហ្នឹងហើយលើក្រោយយើងត្រូវតែពាក់ដួនចូលឥឡូវគេគេឲ្យស្លៀកពាក់របៀបស្រីខ្មែរគេឲ្យចូលទេគេថា ខុសគេថាយើងធ្វើខុសជន់ឈ្លីប៉ុន្តែបើស្លៀកយួនបែរកាពេលគេថាអត់អីយ៉ាងមកទៅវិញយួនណា ពាក់ដួនយួនពាក់អាវផាយឌីដូវដើរដំដើមដងអីចឹងទៅប្រហែលបានអឺយ៉ាហ្នឹងហើយ វាធ្វើតាមទឹកចិត្តវាហ្នឹងបើនិយាយពីរឿងបោះឆ្នោតបោះអីណាយើងអានេះយើងក៏ចង់និយាយតាក់ទងតែពីរឿងតឡាការតាក់ទងនឹងការប្រមាថមើលងាយទៅលើស្ត្រីភេទតាក់ទងនឹងចំណាត់ការរបស់ហ៊ុនសែនហើយក្នុងនាមជាមេដឹកនាំប្រើសម្ដីថោកទាបហ្នឹងហ្នឹងហើយឥឡូវយើងសូមឆ្លើយតបនឹងប្រហែល1ម៉ោងជាងណាឥឡូវយើងឆ្លើយតបខមមិនរបស់បងប្អូនបន្តិចទៅហើយរួចហើយយើងនេះទៅណាសូហ្វីអឺនេះចាក់ចាយ តាមពិតទៅខ្ញុំអត់ចង់តបនឹងអាតឡាការអង្គលើនោះទេអាតឡាការហាណូយនោះទេខ្ញុំចង់ដាក់សម្ពងអាឆ្កែអាឆ្កែអាវុធចន្ទថានោះពួកថោកទៀតនោះហ្នឹងហើយដាក់តែលើដាក់វាបង្ហើយទៅហឹមបាទអត់បាន ស្ដាប់អាសលេងវាហ្នឹងស្ដាប់សលេងវាទៅវាស្រួលបកស្រាយត្រឡប់ទៅវិញតែបាក់ចាក់ចឹងវាបាក់ស្ដាប់ណាឥឡូវមកឥឡូវមកអមថ្មីចាក់ឲ្យចាក់មកញ៉េតាឃើញអញ្ចឹងគេគាំទ្រពួកយួនមែនបងមែនធ្វើអញ្ចឹងគេអត់គាំទ្រពួកយួនទេ ព្រោះយើងដឹងថាអត្រាការនៅស្រុកខ្មែរគឺជាអត្រាការយួនអញ្ចឹងទេមានអត្រាការយួនទេដែលវាស្រាប់ភាសាយួនបានដូចគ្នាអញ្ចឹងយើងត្រូវស្លៀកពាក់ឲ្យយួនចូលទៅអត្រាការយួនហ្នឹងហើយឥឡូវយកទេមិនមែនយើងគ្រប់គ្រងយួនបើយើងបើយើងពាក់ពាក់ខ្មែរគេថាយើងវាវាឲ្យយើងចូលណាយើងមកពាក់ពាក់យួនចាយើងមានគ្រប់គ្រងវាហ្នឹងហើយយើងពាក់អាសវាពាក់អាសវាយើងប្រឈឺវាហ្នឹងហើយយើងប្រឈឺ ឃើញវាអូខេឥឡូវសុភីឥឡូវម៉ែខ្ញុំចាក់ចាក់សំឡេងឲ្យភាសាទៀតយ៉ាមនុស្សចំណិតរបស់លោកកឹមសុខាបានបង្ហើបឲ្យដឹងថាលោកសំរងស៊ីលោកញឹមសវណ្ណនិងលោកគីវណ្ណរាអាចនឹងប្រឈមទៅនឹងបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងប្រាក់ចំនួន2លានដុល្លារសហរដ្ឋអាមេរិកមុតចន្ទាគេថាគីសវណ្ណរាហើយនឹងលោកយឹមសវណ្ណ ដោយសារលោកទាំងពីរកំពុងមានវត្តមាននៅស្រុកខ្មែរឥឡូវហ្នឹងមុតចន្ទាគេកំពុងប្តឹងទៅលោកគីសវណ្ណរាហើយនិងលោកយឹមសវណ្ណទៅតុលាការព្រំប្រទាននៅស្រុកខ្មែរហ្នឹងតកតងនឹងលុយចិត្ត2លានហើយក្នុងលុយចិត្ត2លាននោះបានមកពីថវិកាមេត្តភូមិនិវត្តគេនិយាយពីរឿងមេត្តភូមិនិវត្តនិងថវិកានាឡិកាដៃនិងថវិកាទូទាស់ព្រះអាទិត្យហើយគេប្តឹងទៅតុលាការព្រំប្រទានក្រុងភ្នំពេញហ្នឹង បើសិនជាវា មានប្រកាន់ដៃថាវា បានចូលលុយទាំងអស់ហ្នឹង នៅក្នុងមេត្តភូមិនិវត្តឬក្នុងស្អីស្អីបើសិនជាវាមានមានមានប្រកាន់ដៃថាវាបានចូលរួមអាហ្នឹងអាចវាប្តឹងបានតែអានេះវាអត់មានស្អីចូលហ្នឹងណាអូឯងទៅល្មមវាអត់មានស្អីចូលអីមែនទេណាពួកឯងល្មមមែនទេរបស់គ្រប់រឿងហ្មងអា ពួកអាល្មោះគេឲ្យមកនិយាយតែប្រាប់ឲ្យម៉ៃក្មេងប្រាប់ឲ្យថាគេឲ្យមកនិយាយវាត្រូវតែនិយាយគេឲ្យមកនិយាយព្រោះនឹងវិជាយុទ្ធសាស្ត្ររបស់គេ វាមានរឿងអីក្នុង ការចោតប្រកាន់ក្នុងការលៀបពណ៌ក្នុងការវាយប្រហារទៅលើថ្នាក់ដឹកនាំសង្គ្រោះជាតិហើយគេឲ្យមកនិយាយអញ្ចឹងវាត្រូវតែនិយាយពួកគេឲ្យនិយាយគេប្រើឲ្យនិយាយបើគេប្រើក្បាលវាឲ្យមកនិយាយយើងក៏ដកស្បែកជើងវាចំដាក់ចំទៅដៅក្បាលវាដែរហ្នឹងហើយហើយនិយាយហ្នឹងឯងដាក់ក្បាលឯងមកស្បែកជើងឯងនិយាយហ្នឹងហើយ ឯងនិយាយខុសរបៀបឯងនិយាយឲ្យឲ្យឲ្យឲ្យត្រូវរឿងតើមានមានអាខែណាអាមុតចង់ថាយូនយកខឹងចង់ថាហ៊ុនសែនបាទហ៊ុនសែនរៀបចំអស់ហែងនិយាយណាអញអត់ខ្វល់ទេហែងនិយាយអញហែងអ្នកនិយាយអញអ្នកវាយក្បាលហែងហែងនិយាយក្បាលហែងតោះហែងឈប់និយាយណាអត់ដឹងអាថោកទៀតពួកអនយោបាយថោកទៀតអាពួកអនយោបាយបដាច់យកអីពួកឯងនេះ វាថោកយូរឯតើយើងដឹងហើយថាមុតចន្ទាគឺជាមនុស្សរបស់ហ៊ុនសែនហ៊ុនសែនគេប្រើឲ្យមកបង្កប់ខ្លួននៅក្នុងសង្គ្រោះជាតិបើអញ្ចឹងហើយ គេធ្វើសັບបែបយ៉ាង ដើម្បីបំផ្លាញរំលាយសង្គ្រោះជាតិពួកហ៊ុនសែនគេជោគជ័យជាមួយនឹងហ្វុនចិបាច់ដល់ពេលជាមួយសង្គ្រោះជាតិឃើញទេខំបំបីផងទិញទុកចិត្តផងប្រើ គ្រប់វិធី តែនៅតែ ធ្វើមិនបាន អញ្ចឹងមិនពេញហ៊ុនសែនវារំលាយបានតាវាបានតែពួកអាថោកថោកទៅលក់ក្បាលឲ្យវាហ្នឹងឯងដល់គេយកលក់ក្បាលឲ្យពួកប្រើមកនោះយកមកប្រកបហ្នឹងឥឡូវវាយកទៅវិញអស់ហើយហ្នឹងឥឡូវវាយកត្រឡប់ទៅវិញឥឡូវគេប្រើចេញមកវាយហ្នឹងបើចឹងវាវាហួតដែនសមត្ថកិច្ចទេណាអាហ៊ុនសែនវាបំបីបានលូត្រាតា អាមេនឹងដូចមេហ៊ុនសំពេចអញ្ចឹងអត់មានរឿងគិតអ្វីក្រៅពីស្រីញីអូនបង ពាលីអាវ៉ាសែនដុល្លារពេញក្បាលពេញភ្នែកហ្នឹងឯងបាទវារលាយនោះ វាអត់មានយកជាតិជាធំបើសិនជាយកជាតិជាធំដូចគណៈបកសង្គ្រោះជាតិអត់ខ្វល់ហែងនិយាយបើហើយបើហាធ្វើអត់ខ្វល់សំខាន់ពលរដ្ឋគឺមានខួរក្បាលចេះគិតបើសិនជាបើសិនជាខួរពលរដ្ឋហ្នឹងមើលឃើញមេដឹកនាំហ្នឹងដូចដោយពួកហែងថាហ្នឹងអាមុតចាំថាក្បាលអាស្រ័យជើងបើសិនជាពលរដ្ឋមើលឃើញដូចពួកហែងថាហ្នឹងអាហ៊ុនសែនហ្នឹងវាមិនបាច់ចំណាយលុយឲ្យទិញក្បាលពួកហែងហ្នឹងទេគឺវារលីតាំងពីយូរមកម្លេះតែដោយសារពលរដ្ឋគ្មានខួរក្បាលចេះគិតហែងហ្នឹងអត់ ហើយជំទាវវ៉ាវ៉ាវ៉ាវ៉ាសាខ្មាស់វ៉ាពលរដ្ឋជឿតាមក្បាលសំទះក្បាលឯងហ្នឹងឯងអញ្ចឹងគេមើលឃើញសន្តានថោករបស់ឯងហ្នឹងតែឯងខំប្រឹងជំទាវឡែកឡែកឡែកមកវាយបហាថ្នាក់ដឹកនាំសង្គ្រោះជាតិហ្នឹងរាល់ថ្ងៃហ្នឹងគឺពលរដ្ឋមើលឃើញថាឯងទេ ជាអ្នកនយោបាយឈុតជ្រូកជាអ្នកនយោបាយបោកទៅបាយគេស៊ីណាចំណែកគណៈបាសង្គ្រោះជាតិមានរំសង្គ្រោះជាតិមានតែគេគេមានណា គេមានតែភ្លើឯណាគេមើលឃើញតា អាលុយគេរបស់គេស្អីជារបស់គេសោះឯងមកក្តៅកាហាយសម្បើមិនអាចចោលចុយបានហាឯងជេរឯងហ្នឹងឯងកុំយកកំហុសដាក់ឲ្យទនេតំណសម្រួលជាតិឯងមានពាក់ព័ន្ធមេសម្រួលជាតិទេអញប្រាប់ពួកឯងហើយកុំយកលេសឯងពួកឯងប្រកែខំយកលេសណាមកចេញវាយបហារោគរឿងសពបែបយ៉ាងគេជេរបចោទៅរោគរឿងមេដឹកនាំសង្គ្រោះជាតិថ្នាក់ដឹកនាំសង្គ្រោះជាតិហើយថ្នាក់ដឹកនាំសង្គ្រោះជាតិហ្នឹងអាគ្រប់គ្រងអញបានឯងអញមានខួរក្បាលឯងតា ព្រោះប្រទេសនឹងមិនប្រទេសថ្នាក់ដឹកនាំសង្គ្រោះជាតិទេណាជាប្រទេសរបស់អញតាគណៈបកអញតែគ្រប់គ្រងតែបំចង់ឲ្យបំចង់ឲ្យអញគ្រប់គ្រងរំលាយខ្លួនឯងទៅឈប់មានសង្គ្រោះជាតិទៅណាបើឈប់មានសង្គ្រោះជាតិហើយឈប់គ្រប់គ្រងហើយដោយសារតែមានសង្គ្រោះជាតិហ្នឹងហើយនៅគ្រប់គ្រងកម្ពុជាក្បាលឯងនឹងអាថោកទៀតណាអាបកាច់យកណាអឺដូចខ្ញុំនិយាយដដែលដដែលមុនហ្នឹងខ្ញុំបាននិយាយភាសាឲ្យពីអ្នកកូនភាសាខ្ញុំតាក់ទងអារឿងថា មុតចន្ទាចង់ប្តឹងចង់អីហ្នឹងតាក់ទងរឿងថាវិការរបស់សង្គ្រោះជាតិហ្នឹងចង់ប្រាប់ទៅមុតចន្ទាខ្ញុំនិយាយដដែលដដែលណាហួសដែនសមត្ថកិច្ចហួសដែនសមត្ថកិច្ចហើយណាបើសិនជាមុតចន្ទាឯងចង់ឲ្យស្រាវជ្រាវណាណាព្រោះថាវិការនេះជាវិថាវិការលួយរបស់គណៈបកសង្គ្រោះជាតិទេវាជារឿងផ្ទៃក្នុងរបស់សង្គ្រោះជាតិបើសិនជាចង់ណាចង់ចង់ចង់ស្រាវជ្រាវរឿងលុយណាលុយនៅស្រុកខ្មែរមានច្រើនណាស់តាក់ទងនឹងអង្គើពុករលួយ ចង់ឲ្យអញព្រំបតនអញអីស្អីគេហៅថាអីបដងទៅអញគេហៅថាទូព្រំបតនទៅអីហ្នឹងណា700លានច្រើនណាស់ណាលុយលក់ខ្សាច់ហើយតាំងពីរឿងអញអាលុយលក់ប្រេងលុយលក់ប្រៃណាកាប់ឈើលក់ហើយអញលុយគ្រឿងញៀនស្អីស្អីអូមានរឿងច្រើនណាស់នៅស្រុកខ្មែរមានរឿងជាច្រើន អញ្ចឹងហើយរឿងរឿងរឿងលុយរបស់គណៈបកសង្គ្រោះជាតិគឺជាថាវិការដែលបានមកពីទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរអត់មានពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់របបក្រុងភ្នំពេញទេណាប្រាប់ឲ្យដឹងទៅ អាមួយចន្ទាអាចឆ្កែអង្គេស៊ីហើយវាជារឿងផ្ទៃក្នុងរបស់គណៈបកសង្គ្រោះជាតិអត់មានហើយវាហួរដែនសមត្ថកិច្ចហើយណា នឹងហើយចង់ប្រាប់ប៉ុណ្្នឹងទៅវិញអានេះចង់បញ្ចប់ខ្ញុំចង់ផ្ដាំផ្ញើប៉ុណ្្នឹងទៅវិញទេបើសូហ្វីគាត់ចង់ឆ្លើយតបបន្ថែមទៅលើវាយ៉ាងណាទៀតអានឹងដាក់ក្បាលវាទៅដាក់យកតែម្ដងទៅសូហ្វីពួក LDP ឯងឈឺក្បាលមែនឯងបាច់មកក្រៅកាហាយមកពួកឯងតែមិនដៃរំលឹកពួកឯងទេចង់ឯងធ្វើអីឆ្នះឆ្នះទៅឯងបង្កើតអីគេអីគេអីគេអីគេបាក់សម្ព័ន្ធប្រទេសសម្ព័ន្ធពួកឯងទៅក៏មកខ្វល់មួយសង្គ្រោះជាតិឯងជារឿងសង្គ្រោះជាតិទេ LDP អា LDP LDP អា LDP ហ្នឹងនិយាយពីក្តៅក្រហាយអូយអាគេមិនរំលឹកឈ្មោះវាក៏ចូលមកឲ្យជ្រៀតជ្រែកអាពួកអាជ្រៀតជ្រែកឯងថាសង្គ្រោះជាតិទៅរំលីធ្វើអីកើតឲ្យឲ្យប៉ែឯងឲ្យបានតាមជើងម៉ាមកជើងម៉ាខ្ញុំជើង4ណាតាជើងមួយហែងបានផងតែអាចអាម៉ាណាត់ណាហ៊ុនសែនវាអាណិតឲ្យមកជើងម៉ាឡើងឯងទៅជើងម៉ាបានផងជើងអាងបានផងឲ្យជើងម៉ាពួកឯងខំប្រឹង ពួកឯងខំប្រឹងខំប្រឹងជួយតម្លៃខំប្រឹងហើយហ្នឹងហើយអញអញជួយបោះឆ្នោតឲ្យឯងចុះអាណត្តិហ្នឹងបើសិនអត់មានសង្គ្រោះជាតិអញជួយបោះឆ្នោតឲ្យឯងចុះធ្វើមិនឲ្យឯងឲ្យឲ្យបានអាជើងម៉ាអាជើង អាជើងម៉ាមិនមិនមកកៅអីអាជើងម៉ាអាជើងអាជើងអាជើងម៉ាកៅអីមានជើង4អញឲ្យឯងមកជើងមួយជើងម៉ាមួយចាស់ហ្នឹងហើយអញបោះឆ្នោតឲ្យឯងបានជើងម៉ាមួយសិនចាស់ ពួកឯងវាបានសិនបើសិនជាបានមកសម្លេងវាអូពួកឯងអួតដាច់ក្បាលចោលអួតជួយសម្រាប់អួតនេះឯងថាងាប់ងាប់ងាប់ងាប់នឹងអួតទាំងតែប្រគេបានគេបានប្រហែលសម្លេងយើងលក់ស៊ីលក់ទិញនំចុកស៊ីអស់ហើយតាអាហ្នឹងរອບឆ្នាំហើយវាលក់ទិញស៊ីនំចុកតែម្ដងនេះវាខំប្រឹងសំដើម្បីទៅបង្កើតប្រទេសសម្ព័ន្ធពួកឯងបង្កើតចាំអញជួយអើអញចាំអញជួយហៅបរទេសជួយបោះឆ្នោតឯងទៅបង្កើតប្រទេសសម្ព័ន្ធទៅអែបអែបក្បែរក្បែរប្រទេសយួនទៅណាកុំឲ្យឯងទៅប្រទេសខ្មែរកោះសម្ព័ន្ធ ពួកឯងហ្នឹងបើសិនពុកមេឯងហ្នឹងពុកមេឯងហ្នឹងស្វ័យយល់រំត្រីអាចអាចមានពុតដល់កូនទៀតទេរំគ្នាខ្ទើយបាច់ហៅជុំហ៊ុនសែនទៀតពុតខ្វែណារឹកគឺពុតខ្វែចាប់ទាំងពួកអាមេសវ័នដឹកនាំតែម្ដងខ្ទើយទាំងអស់គ្នាមានកូនណាមកបន្តពុតខ្វែទៀតពួកអថាអញ្ចឹងបានចុងបញ្ចប់ហ្នឹងខ្ញុំចង់ប្រាប់ទៅចង់ចង់ប្រាប់ទៅ មុតចន្ទថាដែលតាមធ្វើទុកបុកម្នេញទៅទៅលោកយឹមសវណ្ណក៏ដូចលោកគីសវណ្ណរាពលឥឡូវហ្នឹងគាត់មានវត្តមាននៅស្រុកខ្មែរគេធ្វើបាបណាសកម្មជនមិនថាថ្នាក់ដឹកនាំយើងគេឲ្យសោកទេទោះបីពួកគាត់បានខំជលៀសខ្លួនរហូតចេញមកដល់ប្រទេសថៃហើយនៅតែគេតាមធ្វើទុកធ្វើធ្វើរូបគួនគាត់ទៀតធ្វើបាបគាត់ទៀតគេឲ្យសោកទេអានេះហើយគឺជានយោបាយយួនគឺវាបំផ្លាញខ្មែរទៅដល់ឫសគល់វាអត់ឲ្យខ្មែរយើងនឹងងើបមុខរួចទេ ពួកវាចង់គ្រប់គ្រងខ្មែរហើយឥឡូវបញ្ហាដែលកើតឡើងនៅក្នុងប្រទេសខ្មែរវាមិនមែនជាបញ្ហាចាំខ្ញុំខ្ញុំខ្ញុំខ្ញុំនិយាយញយញយខ្ញុំថាបញ្ហាដែលកើតឡើងនៅស្រុកខ្មែរហ្នឹងវាមិនមែនជាបញ្ហាកើតឡើងរវាងខ្មែរនិងខ្មែរទេគឺបញ្ហាកើតឡើងរវាងខ្មែរនិងបរទេសហើយយើងឥឡូវមិនមែនត្រឹមតែយួនទេចង់គ្រប់គ្រងយើងយើងថែមមានចិនមកមកអឺមកតង់ទៀតឥឡូវវាពីរប្រទេស វាហែកខ្មែរចែកគ្នាការចំណាយពតយួននិងចិនវា ចែកគ្នាស៊ីរឿងខ្មែរដែរសម្រាប់ខ្មែរចែកគ្នាសម្រាប់ខ្មែរដើម្បីកេងប្រវែងពីខ្មែរឥឡូវជំនាន់នេះទៀតជំនាន់អពតយួនចិនសម្រាប់ខ្មែរដាក់កន្ទោទៅលើពលពតជំនាន់នេះយួនចិនយកហ៊ុនក្បាលហ៊ុនសែនមកធ្វើជាកញ្ជះវាដល់ពេលសម្រាប់ខ្មែរនឹងបន្ទោអាណាគេបន្ទោហ៊ុនសែនយួនចិនរួចខ្លួនរហូត ញ៉ាយួនចិនរត់ទៅបញ្ហាបើសិនជាបើសិនជាអមុតចន្ទថាឯងតាមធ្វើបាបរឿងរឿងនៃអមុតចន្ទថាឯងមកមកតាមប្តឹងផ្ដាល់ចង់ធ្វើបាបលោកយឹមសវណ្ណក៏ដូចជាលោកគីសវណ្ណរាហ្នឹងវាជាផែនការមួយដែលហ៊ុនសែនពួកតាមទៅលួងលោមទិញទឹកចិត្តអីគាត់សັບបែបយ៉ាងគាត់ក៏ដើម្បីធ្វើម៉េចឲ្យឲ្យឲ្យគាត់នឹងលក់លក់នៅដល់ផ្ទះរបស់គេដល់ពេលគេធ្វើតាមធ្វើទុកគេអញ្ចឹងអានេះគឺជាយុទ្ធសាស្ត្រយួន ចង់សម្លាប់បំផ្លាញនៅ ខ្មែរណា ដែលមានមនសិការជាតិមានឧត្តមកតេជាតិគេប្រើគ្រប់គ្រប់វិធីដើម្បី សម្លាប់ធ្វើទុកបុកម្នេញចាប់ដាក់គុកដាក់ច្បាប់យកលេសនេះលេសនោះថោកទៀតណាស់ណារាំផ្ញើទៅវិញសក្តិរឆានមុតចន្ទាបងងាប់ទៅកុំថាដល់តែឯងយកផេះឯងទៅបោះក្នុងទលេបោះអីយកឯងទៅបោះចោលស្រុកយួនណា សំបីតាផេះហើយក៏អាចទទួលស្រុកខ្មែរដែរផេះវាណាយកទៅរយនឹងវាយកទៅរយនឹងអាតាមព្រំបតលយួនខ្មែរថោកទៀតវាថោកទៀតម៉េះអឺលោកលោកយឹមសវណ្ណក៏មិនអឺលោកយឹមសវណ្ណលោកគីសវណ្ណរា លោកអត់មានធ្វើសកម្មភាពអីនៅស្រុកខ្មែរណាតាំងពីគេធ្វើទុកបុកម្នេញលោករស់នៅយ៉ាងស្ងៀមស្ងាត់ណាអត់មានសកម្មភាពហើយណាទីក៏អត់ឲ្យសុខទៀត វាតាមធ្វើធ្វើទុកបុកម្នេញធ្វើបាបខ្ញុំសវណ្ណហើយណាគេមួយទៀតគីសវណ្ណរាគីសវណ្ណរាសូមីសវណ្ណរានិយាយច្បាស់បន្តិចក្បោចច្រឡំអាមួយនោះគីសវណ្ណរាញ៉ាវាតាមធ្វើបាបគាត់ចោតយកលេសនេះយកលេសនេះយកអាថោកទៀតនេះឬមកអាចឆ្កែក្បត់ឆន្ទៈពលរដ្ឋខ្មែរអាមុតចន្ទថា អាជនថោកទៀត សូមជូនរឿងកូនប្រុសក្រោមពលឺផ្កាវត្តថោមពេញបរមីចាញ់កាលខ្ញុំចាំតាមដានស្ដាប់ដែរនៅថ្ងៃនេះយើងចង់ឆ្លើយតបប៉ុណ្ណឹងណាឆ្លើយតបជាពិសេសទៅអាមុតចន្ទថាណាអាជនថោកទាបអាក្បត់ឆន្ទៈពលរដ្ឋខ្មែរអាគំរក់ចុះធ្វើតាមធ្វើបាបប្រជាពលរដ្ឋសកម្មជនណា តទៀតទៅឈប់ទៅតាមធ្វើបាបពួកគាត់តទៀតទៅបើឯងចាប់ដល់រឿងលុយកាក់ណោះហ៊ុនសែនណោះយកស៊ីលុយខ្មែរច្រើនណាស់ពួកអាជនពុករលួយពួកអាអុកញ៉ាំទីកំពុងតែឯងធ្វើទុកបុកម្នេញយកដីគាត់យកឯងអីតែមើលអស់នោះវិញណាហើយហ៊ានក្បាលឯងហ៊ានហ៊ានហ៊ានកម្រើកហ៊ាននិយាយឯងធ្វើបាបជាមួយតែនឹងសកម្មជនក្នុងថ្នាក់ដឹកនាំសង្គ្រោះជាតិទេតែជាមួយឯងពួកហ៊ុនសែនឯងហ៊ានមកទាំងថា អាថោកទៀតបើគ្រាន់បើធ្វើទៅនោះវិញហ៊ានទេដែលដែលវាកំពុងផ្លន់យកដីដីឈូសផ្ទះយកដីប្រជាជនវាយកឲ្យសម្បត្តិនយោបាយរបស់បរទេសនោះហ្នឹងហើយនយោបាយដ៏ថោកទាបគំរក់របស់អាមុខចន្ទថាអាពួកអាកបិចកបុកកង្កកំប៉ុងចុយម្ដាយឯងមិនក្បាលហ្នឹងណាអាយពួកឯងស្គាល់កាយឯងច្បាស់ណាស់ណាពួកឯងស្គាល់កាយពួកឯងច្បាស់ណាស់ អញ្ចឹងទេរឿងរ៉ាវតែប្រមាណដែលឯងមកវាយប្រហាចោតប្រកាន់គណៈបកដឹកនាំសង្គ្រោះជាតិថ្នាក់ដឹកនាំសង្គ្រោះជាតិឯងចាំតែទទួលថ្ងៃណាមួយមិនខានទៅតែសង្គ្រោះជាតិបានចូលទៅខ្មែរអញជីកកង់ជីម៉ូតូអញជីកប៉ាល់ឈប់នៅចំនៅផ្ទះដបូលដបូលផ្ទះឯងនឹងតែម្ដងផ្ទះឯងពីបីកំភ្លៀងឲ្យមើលពួកអាថោកទៀតឯងអូខេថ្ងៃនេះយើងឆ្លើយតបជាមួយវាប៉ុណ្្នឹងហើយសូហ្វីចានឹងហើយឆ្លើយជាពិសេសទៅអាមុតចន្ទថាតែម្ដងណាអាថោកទៀត ពួកឯងមានសន្តិពលរដ្ឋនឹងអាចចេះចំកណ្ដាលក្បាលឯងពួកឯងនឹងពួកអនុយោបាយថោកទាបឯងនឹងប្រមាណក្បាលហ្នឹងណាហើយនេះគឺជាមន្ត្រីគឺជាមន្ត្រីរបស់គឺជាមន្ត្រីធំធំរបស់របស់លោកលោកគឹមសខាហ្នឹងហើយមើលស្ដាប់សម្ដីពួកអថោកទាបហ្នឹងចំណែកមន្ត្រីរបស់លោកសំរងស៊ីមានគណៈកម្មការសង្គមជាតិជាក្តីសង្ឃឹមនៃពលរដ្ឋខ្មែរត្រឹមត្រូវអត់មានតែនរណានិយាយឲ្យចុះពីគោលការណ៍គោលដៅសង្គ្រោះជាតិទេ តែតែមានមន្ត្រីរបស់គឹមសុខាហ្នឹងឲ្យចុយតម្រាយហ្នឹងឯងវល់ពួកអាចុយតម្រាយហ្នឹងយ៉ាយ៉ាសង្គ្រោះជាតិជាក្តីសង្ឃឹមនៃពលរដ្ឋខ្មែរ ALDP មានតែគ្រឹះស្ដី8កូនយន់ជាបកសម្រាប់បំបីសម្លេងសង្គ្រោះជាតិចាត្រឹមត្រូវចាអរអរគុណច្រើនបងប្អូនចាថ្ងៃនេះយើងឆ្លើយតបតែប៉ុណ្្នឹងទេសូហ្វីនឹងមានអីអាសុធីមានដែលពួកស្រីផ្កាវផោមដឹង តែជេរនឹងមិនចោលអើបើមកអញជេរបិចបើមើលអញឈួតយ៉ាងណាឯហ្នឹង បើមេអញវាធ្វើអត់មានពេញចិត្តអញសោះអាមកអញជេរមិនអញស្វែងអង្គមពួកអាខុសហ្នឹងឯងអញមិនមែនឈួតជ្រូកដោយពួកឯងណាមនុស្សដែលគួរជេរណាគេអាបកោឯងមនុស្សគួរជេរគេសម្លាប់ឯងឯងត្រូវគេក្បត់ជាតិក៏ឯងត្រូវគេយកម៉ែឯងទៅកញ្ជះគេក៏ត្រូវស្អីក៏ត្រូវអញមិនត្រូវជាមួយពួកឯងណាអញទៅចោលជេរចោលហ្មងបើពួកឯងឲ្យអំណាចរបស់ពលរដ្ឋទៅឲ្យធ្វើបដកម្មឲ្យគេបញ្ចេញមតិក្នុងស្រុកទៅអញមិនជេរស្អីណា បើបងប្អូនស្រុកខ្មែរគាត់បញ្ចេញមតិរបស់គាត់អញធូរទ្រូងអញមិនជេរបើពួកឯងមកគាត់ធ្វើបដកម្មមិនថាគាត់បញ្ចេញសម្លេងរបស់គាត់ចេញពីគំនូលគំនិតរបស់គាត់ពីពីចំណងចំណោចិត្តរបស់គាត់គាត់ចង់បានអ្វីអញមិនជេរដល់ពេលគាត់តឹងទ្រូងបាត់គាត់ណាតែឯងមកស្រែកដល់ឯងណាអញមិនមានកំភ្លើងអញតែបាញ់ចាញ់ជេរឯងបាញ់តែបាញ់សន្ទះក្បាលពួកឯងហ្មងបើអញមានកំភ្លើងអញអត់មានត្រូវការពាក្យសម្ដីអញទេអញត្រូវការកំភ្លើងបាញ់តែផឹងងាប់ចុយតម្រៃហ្មង ពួកអានឹងវាមានប្រសិទ្ធភាពជាងពួកអាចេះវាមានប្រសិទ្ធភាពណាចេះអាក្រក់ខ្លួនអញតែអញអត់ខ្វល់អញចេះធូនទ្រូងអញអាចថោកទៀតហើយដឹងអត់អញមិនកើតមកចេះជេរណាសូម្បីតែនិយាយភាសាមិនចេះហងហ្នឹងណាសិភាសាខ្មែរមិនចេះផងហ្នឹងភាសាបរុងចេះផងហ្នឹងតែឥឡូវហេតុអីបានចេះជេរដល់អាមេថោកទៀតចុយម្ដាយអីហ្នឹងវាទាំងជេរយួនវាដេរឆានវាឃាតកោ ជាយអាងាប់បកាច់យកយ៉ាអើពួកអីមកឈរសម្ដងជួយអញបាញ់មិញបាញ់លើឈប់ជាអញបាញ់យកហ្មងបើយើងយើងយើងជេរវាដោយសារការឈឺចាប់យើងជេរវាហ្នឹងហើយដល់ពេលបើហ៊ុនសែនវាចាប់ពលរដ្ឋខ្មែរដាក់គុកដាក់ច្បាប់អាហ្នឹងហើយខ្ញុំថាពួកអញវាជេរណាស្អីក៏អញចេះដែរណា ហើយពេលវេលានេះពួកឯងត្រូវការអាសម្ដីអសរោះនឹងអញ្ចឹងត្រូវការសម្ដីថោកទាបនឹងត្រឡប់ទៅវិញនឹងសត្វនឹងចរិតថោកទាបពួកឯងហ្នឹងវាស៊ីវាអញ្ចឹងណាឯងដឹងអត់អញរស់នៅក្នុងប្រទេសដែលគេប្រកាន់លទ្ធិធិបតេយ្យអញឃើញពលរដ្ឋគេក៏ជេរដូចគ្នានឹងអាមេដឹកនាំគេដែលធ្វើធ្វើខុសគេមានអាមេរិកគេគេគេសាងរូបគេសាងមិនមែនចេញដឹកឃាតករផង មានដឹកនាំគេគេមិនដាច់ចិត្តសម្រាប់ពលរដ្ឋគេគេរកតែតម្រោះស្រ័យពលរដ្ឋនៅតែពលរដ្ឋគេចេញមកជេរចេញមកស្ដីឲ្យរត់ថ្ងៃចុះតម្រងអាមេជួយម្ដាយថោកទៀតប្រែងនេះយកអំពើថោកទៀតមកជីជន់គេមកសម្រាប់គេនេះម្ដងគេខឹងយ៉ាងម៉េចពួកអាចារ្យម្ដាយអញជេរតែឯងទៀតអាចារ្យអាចារ្យអាចារ្យថោកទៀតណាបើមេហេងចិត្តតែគៀបសង្កត់ចិត្តតែសម្លាប់ចិត្តស្បាក់ម៉ែម្ដងអញម្ដងអញចេះតែជេរហ្មង តើរកដំណោះស្រាយខ្មែរជាមួយខ្មែរពួកឯងអត់មានរកដំណោះស្រាយបង្កើតតែបញ្ហាណាប៉ែសុំជាតិតែគេគេធ្វើអ្វីខុសតាមចាប់តាមចង់តាមសម្លាប់គេសពបាច់យ៉ាងគឺគេធ្វើអ្វីខុសហើយឲ្យតែគេរុំតួមួយឯងប្រហែលដងទៀតប្រហែលឆ្នាំទៀតបរទេសគេនិយាយអស់ចិត្តអស់ចង់ហើយ គេនិយាយឡើងបិទ EBA បិទខ្ទេចទៀតហើយហើយពួកឯងចង់បានអង្វរលុនតួយ៉ាងម៉េចទៀតពលរដ្ឋមានដៃជេរបចោលឯងទៀតក្នុងស្រុកខ្មែរមានតែអង្វរ យំលហេមលហាមសបាយ៉ាងឯងមានមើលឃើញអត់ហើយឯងចង់ឲ្យអាជនរងគ្រោះណាណាទៅអង្វរឯងពេលណាទៀតក៏មិនចុយរាយបើពួកឯងមិនចង់ឲ្យអញជេរហើយអនុញ្ញាតឲ្យសង្គ្រោះជាតិចូលត្រឡប់វិញហើយកុំបំភ្លឺការពិតធ្វើអ្វីឲ្យតែត្រូវត្រូវធ្វើឲ្យតែល្អទៅពីព្រោះគេអត់មានចង់បានជីវិតចុយរាយពួកឯងហ្នឹងទេ គេចង់បានតែសេចក្តីសុខគេចង់បានរស់មានសេរីភាពមានការងារធ្វើដូចសាមញ្ញសាមញ្ញដូចមនុស្សលោកនិងពិភពលោកនេះអញ្ចឹងមិនចង់បានតែរស់ស្រួលស៊ីស្រួលដេកស្រួលតែប៉ាក់ពួកឯងមកតបស្វានឹងឯណាឯងដឹងអត់បងមកជេបងមកអញជេក្បាលប្រៃឯងឲ្យអញជេអាណាគេអញឲ្យជេអាឡំមិនកាត់បើបងមានតែធ្វើបាបអញឯណាឲ្យជេប្រាំងមិនកាត់ជេអាកែមិនកាត់គេមិនធ្វើបាបអញឯណា គេបែកធ្វើបាបខ្មែរអាណាអ្នកជេរក្បាលម៉ែឯងហ្នឹងឯងអាចចោលហើយពួកឯងហើយអត់តនឹងការឈឺចាប់របស់ខ្មែរយ៉ាងម៉េចទេណាញ៉ាគេដាក់អីខ្ញុំជិះដាក់ពងក្បាលវាខ្លះដាក់ពងក្បាលវាខ្លះដាក់ខ្លះបានទេដឹកនាំអ្នកនយោបាយគេអត់ចេះជេរទេតែអញជាពលរដ្ឋក្នុងនាមជាពលរដ្ឋ អញមានបេះដូងគេឈឺអញមានសាច់មានឈាមតែក្តិចអញឈឺអញស្អីទេតែគេធ្វើអញយំអញយំហ៎មែនដូចពួកអញខួរក្បាលអីពួកឯងអួតអែអើយណាធ្វើចរិតត្រឹមត្រូវត្រឹមត្រូវអាពួកឯងអាត្រឹមត្រូវហ្នឹងឯងយួនអាកកឯងយួនឲ្យមើងងាយពួកឯងហ្នឹងតែយួនមិនបានមើងងាយឯងអាចរិតថោកទៀតទៀតទេតែយួនឲ្យមើងងាយពួកឯងអាចរិតត្រឹមត្រូវហ្នឹងអាចោមឡើយឯងដឹងអត់ ចេញមកស្អីពួកឯងអាំងនៅបានតែជេរបានតែជេរអើអញចេះតែជេរអញ្ចឹងបើមិនឯងចេះតែក្បត់ចេះបង្ហាញចេះសម្លាប់ខ្មែរអញចេះតែជេរអញ្ចឹងតែពិភពលោកអានេះខ្ញុំចេះឲ្យហ៊ុនសែនបញ្ឈប់ការធ្វើបាបពលរដ្ឋខ្មែរបញ្ឈប់ធ្វើជាអាយ៉ងយួនទៅពួកអញជប់ជេរហើយឲ្យហ៊ុនសែនបញ្ឈប់ធ្វើអាយ៉ងយួនអាយ៉ងទៅទៅអាមេរិកបំផ្លាញខ្មែរទៅគេធ្វើទីមុងតាត្រាំគេទាត់គេធាក់គេដំក្បាលដល់វាខ្លាហ្នឹងគឺការជេរជេរបចោសបែងនៅអាឡម៉ង់ដូចគ្នាចឹងគេជេរជេរ គេធ្វើល្អផងអ្នកនយោបាយគេគេនៅតែជេរអញនិយាយម្ដងទៀតណាពួកអាថោទៀតតែគាត់មនុស្សហ្នឹងហើយវាមានចរិតផ្សេងផ្សេងគ្នាណាខ្លះគេអត់ទ្រាំបាន គេអត់ធ្មត់បានគេនិយាយតាមសម្រួលតែអញអញវារាប់ឆ្នាំហើយអញវាជ្រិញអញសរសើរបងប្រុសនោះដំបងគាត់ថាកៀងគាត់ចេះជេរគាត់និយាយល្អតែថ្ងៃមួយគាត់ចេះមកជេរគាត់ជេរគាត់ទ្រាំលែងបានគាត់ជេរដែរខ្ញុំថាអូហ្នឹងឯងធូនទ្រូងបន្តិចមិនចេះជេរទៅយើងណា វិញចឹងថាតែយើងប្រឡូកក្នុងសង្គមនេះហើយតែចូលដល់ជ្រៅហើយអាការអត់ធ្មត់គឺវាអស់ហើយហើយអាណាចង់ធ្វើចរិតអញ្ចឹងអញនឹងចង់ធ្វើចរិតអញ្ចឹងហ៎ពួកអាថោកទៀតណែបើយួនអាកកកូនចៅម្ដាយហែងទាំងពូចអញអត់ខ្វល់ទេបើគាត់តែសម្ដានក្បាលឯងប្រហែលក្បាលហ្នឹងទំលីទំលីតែនឯងថាសម្ដានយើងមនុស្សល្ងងបើចឹងដាក់បានន័យថាកំលីកំលីតែនឯងហ្នឹងគឺជាពួកពួកល្ងងទូដែលមកមើលពួកល្ងង ណាអាល្ងងទូណាគំលីតែនេះអាល្ងងទូបានអ្នកឯងគឺអាល្ងងទូមកមើលពួកល្ងងពួកអញល្ងងណាអត់មាន ខាតបងខ្មែរទេតែអាមេដឹកនាំរងថ្ងៃវាខ្លៅវាល្ងងតាំងពូជាវាខាតប្រយោជន៍ខ្មែរតែឯងជាខ្មែរអាថោកទៀតហ៎ពួកអញនិយាយតែការពិតដែរពួកអញអត់មានចេះទាយណា អារដ្ឋាភិបាលធ្វើអ្វីអញនិយាយនឹងមើលឃើញគេធ្វើអីធ្វើគឺនិយាយនឹងមានឬអត់មានតែអង្គុយទាយណាអញមិនមែនអ្នកនិយាយវិភាគនយោបាយឯណាអញមិនមែនជាអ្នកចង់បានអ្វីណាអញគ្រាន់តែពលរដ្ឋធម្មតានិយាយពីពីទង្វើមេដឹកនាំឯងនេះហើយអាទូរទស្សន៍មនសិការគឺមនសិការរបស់ខ្មែរនេះមនសិការលេខមនសិការខ្មែរមតិរបស់ខ្មែរម្នាក់ម្នាក់ម្នាក់សិតតែមានមតិមានគំនិតផ្សេងផ្សេងទៀតហើយចង់មកជេរប្រចោលហើយឡើងមកដែរហើយជេរប្រចោលបានដូចគ្នា អីមិនបាច់ចាំចំណែនពួកអញទេណាបើពួកអញល្ងងមិនមែនពួកឯងតាមខំអញដូចទៅឌូតាមខំពួកអញទេពួកអញហ្នឹងមិនមែនល្ងងទេតែពួកអញនឹងចង់វាយចង់កញ្ចៅក្បាលមេឯងចាក់ចំបេះដូងមេឯងរាល់ថ្ងៃស្រាតខោស្រាតអាវរាប់ប្រឡាក់អំបិលរាល់ថ្ងៃអាហ្នឹងល្ងងអីបើឯងដឹងអញល្ងងឯងចូលមកធ្វើអីណាអាប៉ាភ្លើ អញបើថាអាណាល្ងងអញអត់ទៅចាប់អារម្មណ៍ទេនិយាយមកអត់បត់មានគួរអញអត់ទៅចាប់អារម្មណ៍ទេណាដោយទូរទស្សន៍ដោយទទួលអាពួកពួកអាពួក7មករាអញដែរចាប់អារម្មណ៍ហ៎អញដឹងថាអាទូរទស្សន៍សើទូទូមកអញអត់ចាប់អារម្មណ៍ញ៉ាហើយដូចវាខ្លាចដូចមិនមានបាក់លួយណាលោកអញ្ចឹងមកដដែលដដែលតាំងលួយជាអ្នកអស់ចាស់អញអត់ទៅស្ដាប់ពួកវាអត់ទៅចុះហីមិនដឹងថាអញល្ងងចូលមកស្អីដោយសារអសុភាសាល្ងងហ្នឹងវាចាប់ណាហីចាប់អារម្មណ៍នឹងនឹងល្ងងហ្នឹងអី អញជឿថាឯងចាប់អារម្មណ៍ល្ងងហ្នឹងហើយអញ្ចឹងមកថាឯងចេះថាតបត់ធ្វើមិនឲ្យនិយាយឈ្នះអញទៅហឹមអាបកាច់យកអញឲ្យឯងឈ្នះយូរតែឡើងលា40ឆ្នាំអញឲ្យឈ្នះទៅពលរដ្ឋបិទមាត់ប្រហែលរាប់ឆ្នាំហើយញ៉ាអីសុទ្ធតែទូទួលសិបមនុស្សល្ងងអាបកាច់យកអាឆ្លាត ចាអត់ហ្នឹងឯងទេវរីសុកចាំតាមពិតដោយសារការឈឺចាប់ណាអាមនុស្សគួជេយើងត្រូវតែជេមនុស្សគួជេត្រូវតែជេហើយដោយសារតែក្តៅតាអូនត្រឹមត្រូវអូនថាមនុស្សម្នាក់ម្នាក់ទៅយូរទៅវាទ្រាំយូរទៅទៅវាផ្ទុះចេញមកផ្ទុះវាផ្ទុះចេញមកយើងអត់មានការអត់ធ្មត់ទេទេតែគេអ្នកនយោបាយជារឿងរបស់គេណាព្រោះគាត់អ្នកនយោបាយគាត់អត់អាចចេញមក និយាយអីចឹងតែយើងជាពលរដ្ឋធម្មតាក្នុងនាមជាពលរដ្ឋយើងនឹងជាខ្មែរមានសាច់មានឈាមមានបេះដូងដៅដូចគេដែរតែកន្លែងឈឺហើយណាមកចេះជេរមិនណាអត់ចូលមិនចង់មិនដឹងល្ងងអាសឺដល់ឯងចូលមើលដល់ល្ងងចុះអាឆ្លាតឯងចេះអីខ្លះហើយចែកពុំមើលនោះអីគេអីអញឆ្លាតអីគេមើលនោះឯងពុំសេះឆ្លាតខ្លងមានអញដល់ហ្នឹងឯង នឹងឯងមើលអាងងទូអញចាំឯងឆ្លាតស្អីខ្លះមើលមើលមើលចេញភាសាឆ្លាតតិចមើលហ្នឹងឯងឯងស្គាល់ពាក្យថាល្ងងអត់នេះល្ងងណាគឺនិយាយអត់ចេញមករ៉ាវចឹងទេណាមនុស្សល្ងងគឺថានិយាយអត់ដឹងហេតុអត់ដឹងផលទេគឺថាចេញមកវ៉ាវ៉ាវ៉ាវ៉ានិយាយតែមិនឲ្យឈ្នះទេអញមិនចង់ឈ្នះពួកឯងណាខ្ញុំចង់ឈ្នះទេណា ពួកឯងវាឈ្នះឡើងលាអស់ហើយហ្នឹងអញ្ចឹងបើអត់ចង់ឈ្នះឯងឈ្នះឡើងខ្មៅជាប់គុកឡើងចេះតិចហ្នឹងឈ្នះណាពួកឯងឈ្នះណាណាឡើងលាអស់ពលរដ្ឋឡើងចំណាក់ស្រុកអស់ហើយពួកឯងឈ្នះខ្លាំងចឹងពួកអាចកំរៃខ្លាំងចឹងដល់ពេលអញអត់ចង់ឈ្នះពួកឯងរស់ស្រួលដីស្រួលឃើញអត់អញអត់ចង់ឈ្នះពួកឯងវិញឲ្យពួកឯងឈ្នះ40ឆ្នាំហើយណាហើយនៅខ្មែរនៅក្រៅប្រទេសមិនចង់ឈ្នះពួកឯងណាគេរស់ស្រួលស៊ីស្រួលដីស្រួលដូចអញចឹងចង់បលឹមឡើងចង់បើកឡានតាណាក៏អត់មាន ឈឺក្បាលហើយថ្ងៃអញចង់ទៅណាក៏អត់មានណាថាអីអញចង់ជេរងើបព្រលឹមឡើងទាំងម៉ោង4ដាក់នាឡិការោជេរពួកអីក៏គ្មានណាថាអីអញមានសិទ្ធអញ្ចឹងដឹងអត់អីសាសុកខ្វាយមកឯងគាត់ស្ដាប់ស្ដាប់បសិវអាស៊ីសេរីលឺទីតាមតាមខោក្បាលឯងទីអីសាមើលណាគាត់សៀវីដេអូអ្នកនយោបាយអត់ឲ្យសៀទៀតសាមើលហើយអាណាឆ្លាតឥឡូវនេះអាណាឆ្លាតមនុស្សអញប្រាប់ឯងទៅ មនុស្សស្ប៉ានឹងងងមិនចេញពីណាសំឡេងពួកឯងទេអញចេះថាដូចគ្នានឹងអាណាឆ្លាតទាំងអាល្ងងអាថោទៀតឯងបណ្ណាំងជាមួយអញអាណាអាណាឆ្លាតអាណាអាណាឆ្លាតអាល្ងងមកឯងនៅកន្លែងណាឥឡូវហ្នឹងបើតែឯងនៅស្រុកខ្មែរអញមិនបាច់បណ្ណាំងជាមួយឯងទេអត់មើលងាយខ្មែរទេពួកឯងណាពួកខ្មែរខ្លះគឺគាត់នឹងស្រុកខ្មែរមិនកែក្នុងដងតែគាត់ស្វែងយល់ អាខ្លះអាខ្លះកែក្នុងដងកប់ហ្មងកប់ហ្មងខួរក្បាលសាអេរ៉ឺហ្មងគិតលេងចេញណាតែបងប្អូនខ្មែរខ្ញុំជាច្រើនទោះគាត់នៅក្នុងស្រុកខ្មែរក៏ដោយតែគាត់ស្វែងយល់គាត់ស្វែងយល់ពិភពលោកគាត់ស្វែងយល់ពីច្បាប់ពិភពលោកពីច្បាប់ជាធិបតេយ្យអីសពបែបយ៉ាងគាត់ដឹងយ៉ាងលោកគ្រូសន្តរាគាត់អឺ ហ្នឹងហើយគាត់បកស្រាយជារៀងរាល់ថ្ងៃណាហើយទូរទស្សន៍មនសិការហើយថាទូរទស្សន៍មនសិការល្ងងហ៎ហើយមិនបាច់ចាំចំណេះដឹងហើយមិនបាច់ចាំទៅប្រៀបធៀបបាច់ចោលឲ្យជាមួយត្បែកឡុងតែជាមួយអញទៅមិនរួចផងតែអញរងថ្ងៃនេះអញអត់មានចាំបាច់យកចំណេះដឹងមកនិយាយគ្រាន់និយាយកម្មពិតអលីភីតែអលីភីអូនជួយអលីភីចឹងសុំចាញ់ឲ្យហើយ សុំចាញ់ខ្លាចពួកឯងហ្មងណាអញខ្លាចពួកឯងហ្មងពួកអលីភីញ៉ៃតាមថាអញខ្លាចហ្មងហឹមយ៉ាវ៉ៃហេតុអីបានសុំចាញ់ពួក LDP ហ្នឹងហើយពួកអាវ៉ាន់វាឆ្លាតពេកណាអាខ្លះលេងប្រពន្ធលេងប្តីលេងដោយសារអីដោយសារកាប់ពុក LDP ឆ្លោះមួយបដាយឯងឯងសពបែបយ៉ាងទាំងអស់ ដោយសាររ៉ែអត់យល់ ELP ចាក់ការចោលអានេះតែពេលយូរយូរកាប់មុខវាគោរព ELP ជាងព្រះវាទៀតជាងព្រះពុទ្ធជាងជាងម៉ែវាទៀតយូរយូរឃើញលោកស្អប់លោកបាពួកអស់ហ្នឹងណាពួកឯងវាឆ្លាតពេកញ៉ាឯងហ្នឹងឯងអត់មានជាតិអញសាឡាងអើយសម្ដានអញអត់មានអត់មាន សន្តានអញអត់មានអាណាអឺគេកាត់មុខ LP Sophie សួរថាសួរវាតើសប្តាហ៍ក្បាលបានចេញទៅរៀន សូត្រនៅប្រទេសណាខ្លះហើយក្បាល អាគឹមថេងម្នាក់នឹងរៀនបានចំណេះដឹងរបស់វារៀនបានកម្រិតវប្បធម៌ថ្នាក់បទទីប្រមាណហើយអូយមិនចាំសួរច្រើនទេបើវាថាសង្គ្រោះបើវាថាមនសិការសិតតែមនុស្សលងងវាចេះតែនិយាយឲ្យតែឈ្នះយើងទេហ្នឹងហើយ បើមនុស្សល្ងងមិនបើបើមិនល្ងងឆ្លាតចេះហ្នឹងមិនមែននឹងលើមាត់វាណាពលរដ្ឋដែលគាត់គ្រប់គ្រងដែលគាត់មើលគាត់ដឹងឯងតាតើគេនិយាយចំគោលដៅណាគេមិនមែនជួលណាគេមិនមែនខំនយោបាយយួននយោបាយហ៊ុនសែនគេទៅវាយប្រហារណាពួកអាមេរិកពួកអាកាំងពួកអាប្រាំងលោកពួកអស់ហ្នឹងណាហ្នឹងហើយនាំគ្នាទៅក្តៅក្រហាយជាមួយអាកាំងចេះអាកាំងចេះអាមេរិកចេះអាមេរិកចុះបើអាយួនគៀកឃ្លៀកអាចិនគិតឃ្លៀកអត់វាយប្រហារ អាខំដាក់ឡើងស្ងួតកបងភីស្ងួតកដល់សតែបើខ្លាំងកុំ report គេចឹងនិយាយថាណាគេបើខ្លាំងកុំ report គេណាពួកហ៊ុនសែននេះពួកហ៊ុនសែនវាកំតិច account នេះមិនចង់ខ្ទេចហើយវាចំណាំមុខហ្នឹង ហ្នឹងហើយតែមុខវិធីនឹងទៅបង្កើតឯណាខ្ញុំវាស្កាត់ពីបើនិយាយរឿង report បើនិយាយរឿង report អាគីអស់3 account ណាណាអស់3 account ហើយខ្ញុំទំបើកបានវិញទេមិនដែរថាបាន Facebook នឹងដើរស្រួលទេត្រូវគេ report ជាប់រហូតហើយគេ report នឹងគេយកតែអាចាស់ចាស់ខ្ញុំមិនដែរមានពេលដើរទៅ report ឯណាទេអត់ចាប់អារម្មណ៍ខ្លួនសេសេទៅហ្នឹងម៉េចទេ account ខ្ញុំ Sophie Anderson ណាដែលគេបិទហ្នឹងណាដោយសារតែខ្ញុំ share រឿងអាសុកទូចហ្នឹង អាសុកទូចអាសុកមិនចេះធំហ្នឹងហើយខ្ញុំ share ពីលោកមេតតយើងហ្នឹងដល់ share ឲ្យខ្ញុំទៅ share ខ្លះខ្លះគេបិទឯងបិទរហូតហ្មងអាប្រកាច់យោហ្នឹងហើយអាហ្នឹងដោយសារ account យើងហ្នឹងវាសកម្មផុសរឿងនយោបាយពេកនយោបាយច្រើនពេកអញ្ចឹងដល់ពេលឥឡូវបានខ្ញុំបន្លំបន្លំខ្លះច្រៀងហងរំហងអីហងទមីសចូលគ្នាណាកុំឲ្យវាចាប់អារម្មណ៍ប៉ុន្តែមកដល់កាលខ្ញុំវាលោតមក report មិនដែរតែយើងតបមកវិញបានចាឥឡូវខ្ទេចអស់ account ណាពួកហ៊ុនសែនវាមានលុយទេជួលពួកអា IT ជួលពួក IT មកដើម្បីតែធ្វើបាបពួកយើងអូខេបងប្អូនអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្្នឹងឯងព្រោះវានេះយូរដែរហើយហ្នឹងហើយសូហ្វីមិនចង់ឲ្យតទៀតទេចុចខ្ញុំតប comment លេងនេះសិនអបសុខហងជាសាច់អីតបចាំហ្នឹងហើយវាថាមិនឆ្កែកំប្រួយ បើគេដាក់ងាយអញឆ្កែកាយមកអញព្រោះគេថាអញឆ្កែស្លូតបើអាឈួតណាអញព្រោះឲ្យសមនឹងសមត្ថភាពរបស់អញថាឆ្កែកាយណាបើអញមិនព្រោះថាអញឆ្កែលេខផេតដោយព្រោះហ៊ុនសែននឹងឆ្កែលេខផេតអាយួនចូលក៏វាមិនស្រីអាចិនចូលក៏វាមិនស្រីអាស្អីក៏មិនស្រីអាចោចូលផ្ទះគេទៅចូលទៀតវាស្រីគេស្រីស្រីស្រីអាម្ចាស់ផ្ទះតែពួកពួកអាឆ្កែចោមសៀតពួកអាឆ្កែឈួតពួកអីហ្នឹងអញឆ្កែកាយអញត្រូវថាព្រោះយ៉ាងអី ចាអីបងអស់នេះអឺមានលេងសរសេរដាក់ឈ្មោះផងចង់និយាយចង់និយាយឲ្យពីណាគេពួកខ្ញុំឬក៏ពួកហ៊ុនសែនអូជឿហ៊ុនសែននេះឆាប់ចាប់ហីជឿហ៊ុនសែននឹងចាប់ចាប់បែរណាឯង គឺចប់ប្រទេសធ្លាក់ក្នុងក្តាប់ដៃយួនជាស្ថាពរតែបើជឿពួកយើងណាអានឹងអាចបន្តដំណើរទៅមុខទៀតអាចរឹងមាំបន្តដំណើរទៅមុខទៀតតែជឿពួកហ៊ុនសែនណាងាប់អត់មានដីកប់ទេប្រាប់ឲ្យហើយទៅ គឺបញ្ចប់លឿនតតែមែនទេណាចូលចាំកូនមក អូខេបងប្អូនអញ្ចឹងហ្នឹងហើយចាប់ប៉ុណ្ណឹងថ្ងៃនេះពួកយើងខ្ញុំទាំងពីរនាក់សូមបញ្ចប់តាមនេះអរគុណបងប្អូនច្រើនមិនថាសូម្បីតាកូនសាខ្ញុំគាត់នៅតបខមមិនក៏នៅមានបងប្អូនស្ដាប់ដល់200អ្នកជាងដែរអញ្ចឹងអរគុណច្រើនបងប្អូនសូមជូនពរសុខភាពល្អបងប្អូនហើយក៏អរគុណច្រើននៅការទៀតបានចូលរួមខមមិននៅតាមបណ្ដាញ YouTube ផងដែរអរគុណច្រើនសូហ្វីស្អែកយើងត្រូវ live មួយលោកមេតបហ៎យ៉ាងស្អែកហ្នឹងស្អែកយើង live ជាមួយនឹងលោកប៉ាងសុខឿន និយាយអំពីនិគមចិនរឿងបញ្ហាចិននៅស្រុកខ្មែរនយោបាយនឹងតែកតងនឹងខ្មែរយើងនៅស្រុកខ្មែរនោះឥឡូវឲ្យបងប្អូនជួបគ្នាទៀតបងប្អូនជាមួយយើងគ្នាពីមុខនេះបងប្អូនផ្ញើមកផ្ញើមកយើងនឹងយកសំណួរទៅសួរប៉ាសគឺបងប្អូនមានចង់ត្រូវការសួរសំណួររឿងតាក់ទងរឿងចិនអាណានិគមចិនអាណានិគមជួនអីបងប្អូនដាក់ជាសំណួរមកគឺយើងនឹងសួរគាត់ដើម្បីតែឲ្យមានការស្វែងយល់បានច្រើនណាហ្នឹងហើយ ចាចាអរគុណច្រើនចឹងបងប្អូនជម្រាបលាបងប្អូនបងប្អូនជម្រាបលាទាំងអស់គ្នាហើយសូមទោសបងប្អូនណាដែលមិនចូលចិត្តពាក្យអាស្រូអីគឺថាកុំខ្វល់ស្ដាប់ចេញស្ដាប់ចេញទៅណាកុំខ្វល់មួយពួកយើងអូខេបើសិនអត់ចូលចិត្តអីចាអរគុណច្រើន